បាទខ្ញុំបករណាខ្ញុំបាទសេមីមិនរងសូមក្រាបថ្វាយបង្គំបដាជគុណគ្រប់ព្រះអង្គនិងសូមស្វាគមន៍ប្រិមិត្តទូរទស្សនិកជនជាពិសេសគឺយុវជនដែលកំពុងដែលកំពុងតែតាមដាន វេទិកាសេរីនៅក្នុងថ្ងៃនេះហើយវេទិកាសេរីនៅក្នុងថ្ងៃនេះយើងមាន ប្រធានបទមួយដែលគួរចាប់អារម្មណ៍មែនតែនគឺទីណាមានបរិជនទីនោះគឺមានទុកលំបាកហើយវាគ្មិនរបស់យើងដែលចូលរួមនៅក្នុងសប្តាហ៍នេះគឺមានលោកខិនជំរឿនដែលគាត់គឺជា ប្រធានយុវជនគណៈបកស្គ្រូជាតិរាជធានីភ្នំពេញយើងមានលោក វិបុលដែលជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ ប្រទេសកូរ៉េខាងត្បូងដោយសារពេលនេះវាគ្មិនទាំងពីររូបបានមកដល់ក្នុងបន្ទប់ផ្សាយហើយយើងទៅជួបគាត់នេះបាទសូមអញ្ជើញបាទសូមជម្រាបសួរបងទាំងពីរបាទសូមជម្រាបសួរបាទលោកហើយជម្រាបសួរបងហើយជម្រាបសួរបងបលបាទជម្រាបសួរបាទសុខសប្បាយយ៉ាងណាបងជំរឿនសុខសប្បាយចង់សួរបងមុនព្រោះបងចាស់ទុំជាងគេចង់សួរបងមុនថាសុខសប្បាយទេនៅ ប្រទេសខាងអឺរ៉ុបហើយតិចបាត់តិចឬនៅឬមួយក៏យ៉ាងមិនដែរសូមអញ្ជើញ បាទអរគុណបងបុនរំហាសួស្តីបងបុនរំហើយជម្រាបសួរសួស្តីបងវិបុលហំនៅប្រទេសកូរ៉េបាទសម្រាប់ខ្ញុំនៅប្រទេសហ្វាំងឡង់គឺសុខទុក្ខធម្មតាទេមួយរយៈចុងក្រោយនេះបើមួយរយៈមុនគឺត្រជាក់ខ្លាំងឥឡូវនេះគឺកម្ដៅបានឡើងមកនៅត្រឹម3 4ឡើងដល់លេខ3លេខ4វិញហើយគឺលែងសូវត្រជាក់បាទប៉ុន្តែព្រិលមិនទាន់រលាយអស់ទេនេះរឿងមួយរឿងមួយទៀតទោះបីខ្ញុំសុខទុក្ខអឺយ៉ាង ប៉ុនេះដែរប៉ុន្តែខ្ញុំនៅតែនឹកអាល័យស្រណោះនៃពលរដ្ឋនិងជាតិមាតុភូមិខ្ញុំកំពុងជួបការលំបាកនៅសប្តាហ៍នេះហើយខ្ញុំក៏ឆ្លៀតពេល ខ្លះខ្លះដើម្បីបំរើទស្សនិកជនទាំងអស់គ្នាផងដែរបាទសូមអរគុណបាទសូមអរគុណចោះចំណាយបងវិបុលវិញនៅកូរ៉េខាងត្បូងអាកាសធាតុយ៉ាងម៉េចហើយសុខភាព សុខទុក្ខយ៉ាងណាដែរសូមអញ្ជើញបាទសូមអរគុណបាទជាបឋមខ្ញុំកាណាខ្ញុំបាទសូមប្រកាសបង្គំព្រះធរណធរៈគ្រប់អង្គក៏ដូចជាសូមគ្រប់ជំរាបសួរ ពុកម៉ែបងប្អូនប្រជាប្រដ្ឋខ្មែរនៅទូទាំងពិភពលោកដែលតែកំពុងតែតាមដានវេទិកាសេរីរបស់គណៈបកសង្គ្រោះជាតិបាទចំពោះសុខទុក្ខខ្ញុំគឺចំតែងតែជម្រាបជារឿយរឿយដល់ពុកម៉ែបងប្អូននៅពេលដែលខ្ញុំចូលកម្មវិធីឬក៏គឺជួបជាមួយនឹងបងប្អូនយើងផ្ទាល់ក៏ដោយខ្ញុំតែងតែថាសុខទុក្ខរបស់ខ្ញុំសុខសប្បាយតាមបែបធម្មជាតិបាទហើយជាក់ស្ដែងបាទខ្ញុំបានចាប់អារម្មណ៍បាទមិញបងជឿនគាត់បានលើកឡើងមានប្រសាសន៍តាក់ទងទៅនឹងប្រទេសដែលគាត់រស់នៅថា អាកាសធាតុវាឡើងដល់លេខ3លេខ4ហើយវាវារឿងក្តៅបន្តិចប៉ុន្តែនៅតែធ្លាក់ព្រិលបាទជាក់ស្ដែងនៅប្រទេសដែលខ្ញុំនៅនេះដូចគ្នាដែរម្សិលមិញហ្នឹងគឺភ្លៀងទូទាំងប្រទេសហើយស្រាប់តែមានព្រិលធ្លាក់ដែរបាទមកដល់ខែ3ហ្នឹងនៅមានព្រិលធ្លាក់ទៀតបាទពុកម៉ែបងប្អូនបាទអញ្ចឹងវាជារឿងមួយដែលយើងចាប់អារម្មណ៍ណាស់តាក់ទងទៅនឹងអាកាសធាតុហើយអ្វីដែលបងជំរឿនគាត់បានមានប្រសាសន៍ខាងដើមវិញទោះបីតែគាត់បានចេញទៅប្រទេស ទី3ក៏ដោយគាត់ទៅរស់នៅប្រទេសគេក៏ដោយក៏គាត់នៅតែនឹកសំណោះអាល័យទៅដល់ជនរួមជាតិដែលកំពុងតែរងទុក្ខលំបាកហើយខ្ញុំដូចគ្នាមិនខុសពីបងជំរឿនមិនខុសពីបងប្អូនជនរួមជាតិដែលគាត់ចេញក្រៅប្រទេសទេយើង តែងតែនឹករលឹកទៅដល់បងប្អូនក្នុងស្រុកខ្មែរយើងដែលគាត់រងទុក្ខលំបាកហើយយើងមកទៅដល់បានថាយើងចេញផុតពីប្រទេសយើង យើងមកដល់ប្រទេសបែបសេរីបែបដែលគេហៅថាមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិក្នុងការធ្វើអ្វីៗសពបែបយ៉ាងដែលច្បាប់គេអនុលោមអនុញ្ញាតឲ្យយើងណាគឺយើងសប្បាយយើងចង់បានបែបហ្នឹងប៉ុន្តែ កំឡុងពេលដែលយើងកំពុងតែសប្បាយចិត្តរីករាយស្រាប់តែកលេចទៅមើលក្នុងសុខខ្មែរយើងគឺជាប្រវត្តិកំពុងតែរងទុក្ខលំបាកអញ្ចឹងហើយបងជំរឿនក៏បានមានប្រសាសន៍ថាទោះជារវល់យ៉ាងណាក៏ដោយក៏គាត់ឆ្លៀតមកបំពេទស្សនិក ជនក៏ដូចជាពុកម៉ែបងប្អូនដែលតែងតែនិយមតាមដានកម្មវិធីទូទួលព្រះអាទិត្យក៏ដូចជាកម្មវិធី page គណៈបកសង្គ្រោះជាតិដែលនិយាយអំពីបញ្ហាសង្គមនយោបាយជាតិក៏ដូចជាអន្តរជាតិអញ្ចឹងបញ្ជ្រាបឲ្យពុកម៉ែបងប្អូនបានឃើញបានយល់បាទហើយខ្ញុំដូចគ្នាដែរខ្ញុំក៏នៅពេលដែលទំនេរឆ្លៀតចូលរួមជាមួយនឹងបងប្អូនអ្នកស្នេហាជាតិទាំងអស់និយាយអំពីបញ្ហាសង្គមបាទអញ្ចឹងសូមអរគុណប៉ុណ្ណឹងសិនបាទបាទចំណែកសុកទុកខ្ញុំហើយព្រោះមុនហ្នឹងបងជំរឿនគាត់សួរ ខ្ញុំមុនតែដោយសារខ្ញុំប្អូនខ្ញុំចង់ឆ្លើយក្រោយអញ្ចឹងសម្រាប់ខ្ញុំសុខទុក្ខដែលខ្ញុំមកដល់សហរដ្ឋអាមេរិកនេះមួយខែ10ថ្ងៃហើយហើយគឺដូចបងជំរឿនបាននិយាយអញ្ចឹងខ្ញុំមកដល់សហរដ្ឋអាមេរិកនេះគឺវាដល់ខែត្រជាក់អញ្ចឹងខ្ញុំរៀងពិបាកដែរយើងផ្លាស់ប្ដូរអាកាសធាតុមកវារៀងឲ្យធ្វើយើងប្រេះមុខប្រេះមាត់ប្រសាយអីតែឥឡូវស៊ាំតិចហើយប៉ុន្តែប្រហែលថ្ងៃនេះគឺអាប់មែនតែនគឺមើលទៅអ្នកចិត្តខាងផ្ទះអ្នកចិត្តខាងអត់ឃើញនេះគឺអាប់ប៉ុន្តែអត់មានព្រើទេប៉ុន្តែមានភ្លៀងបន្តិចបន្តួច បាទឥឡូវត្រឡប់មុននឹងចូលទៅដល់កម្មវិធីខ្ញុំសូមប្រាប់ព័ត៌មានបងប្អូនមួយជាពិសេសគឺអ្នកតាមដានភេកលោកប្រធានដោយសារមួយរយៈនេះគឺភេកលោកប្រធានយើងមានការរំខានមែនតែនអញ្ចឹងខ្ញុំមកដល់ទីនេះខ្ញុំគ្រាន់តែចង់ប្រាប់ពីរបៀបដើម្បីឲ្យបងប្អូនចូលទៅក្នុងភេកលោកប្រធានទី1គឺបងប្អូននេះនេះគឺជា Facebook របស់ខ្ញុំហើយបងប្អូនចូលទៅក្នុងពាក្យ search search ហ្នឹងគឺសញ្ញារូបកន្លែងយើង search វាយឈ្មោះគេឧទាហរណ៍យើងចង់ add friend ទៅអ្នកណាអ្នកណីយើងវាយឈ្មោះគេមកឧទាហរណ៍យើងវាយឈ្មោះលោកប្រធាន សំនឹង C យើងវាយសំនឹង C អញ្ចឹងមកបន្ទាប់មកយើងចុច page គឺយើងចូលទៅ page គាត់ចេះបានយើងមើលព័ត៌មានបានឃើញព្រោះអីនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះគឺមានការលំបាកមែនទែនក្នុងការដែលពេលលោកប្រធានផុសទៅគឺអត់សូវមានបងប្អូនបានឃើញនៅ level ទេបានថាពេលដែលបងប្អូនមើលព័ត៌មានផ្សេងផ្សេងអស់មើលគឺពិបាកមែនទែនអញ្ចឹង បងប្អូនត្រូវធ្វើតាមរបៀបនេះមួយរយៈសិនហើយក្រុមការងារបច្ចេកទេសយើងកំពុងតែសិក្សានឹងរកវិធីដោះស្រាយហើយនៅពេលនេះយើងមានវីដេអូខ្លីមួយដែលនិយាយអំពីការចូលទៅដល់មើល page លោកប្រធានសមាជិកក្នុងអំឡុងពេលដែល page លោកប្រធានសមាជិកមានការរំខានផ្សេងៗបាទសូមអញ្ជើញអនុសាសន៍ជួនចំពោះអ្នកតាមដានទំព័រ Facebook លោកសំរងស៊ី ដោយសារតែទំព័រ Facebook លោកសំរាំងស៊ីទទួលរងនឹងការរំខានដែលនាំមកនៅភាពលំបាកក្នុងការចូលមើលសូមអ្នកតាមដានស្វែងរកឬក៏ search នៅក្នុងទំព័រនេះដោយបញ្ចូលពាក្យថាសំរាំងស៊ីក្នុងការស្វែងរកដើម្បីងាយស្រួលចូលមើលដោយធម្មតា។ សូមអរគុណហើយចុងកម្មវិធីយើងនឹងចាក់វីដេអូនេះម្ដងទៀតឥឡូវត្រឡប់ទៅប្រធានបទយើងវិញបងទាំងពីរប្រធានបទយើងបានដាក់ថាទីណាមានគណៈបកប្រជាជន ទីនោះគឺមានទុកលំបាកគឺដោយសារមានកូន របស់លោកនាយករដ្ឋមន្ត្រីលោកហ៊ុនសែននាយករដ្ឋមន្ត្រីផ្ដាច់ការនៅប្រទេសកម្ពុជាយើងហ្នឹងពីប្រហែលថ្ងៃមុនគឺគាត់បាននិយាយថាទីណាមានទុកលំបាកទីនោះមានគណៈបកប្រជាជនប៉ុន្តែក្នុងនាម យើងជាអ្នកតស៊ូហើយយើងឃើញទុកលំបាករបស់ប្រជាពលរដ្ឋពិតមែនយើងមើលឃើញថា ទីណាមានគណៈបកប្រជាជនទីនោះមានទុកលំមាត់ចំពោះចំណុចនេះសុំសួរការយល់ឃើញដំបងរបស់បងជំរឿនតាបងយល់យ៉ាងណាដែរបងសុំជើញបាទអរគុណជាបឋមសូមក្រាបថ្វាយបង្គំព្រះថេរានុត្តរៈគ្រប់ព្រះអង្គសូមជម្រាបសួរលោកតាយាយបងប្អូនជនជាតិនៅឯប្រទេសកម្ពុជាក៏ដូចនៅក្រៅប្រទេសទាំងអស់គ្នាដែរបាទនៅលើធានបទវេទិកាសេរីនៃយុវជននៅថ្ងៃនេះទីណាមាន ទុកលំបាករបស់ប្រជាពលរដ្ឋទីនោះមានទុកលំបាកមានវត្តមានរបស់គណៈបកប្រជាជន ពាក្យនេះដែលលោកហ៊ុនម៉ាណែតសំទោសលោកហ៊ុនម៉ាណីបាននិយាយជួបជុំមួយនៅខេត្តស្វាយរៀងកាលពីថ្ងៃទី13បាទនៅថ្ងៃទី13នៅខេត្តស្វាយរៀងនោះ លោកហ៊ុនម៉ាណីបាននិយាយថាទីណាមានទុកលំបាករបស់ប្រជាពលរដ្ឋទីនោះមានវត្តមានរបស់គណៈបកប្រជាជន ពិតណាស់ខ្ញុំគ្រប់គ្រងនៅអ្វីដែលលោកហ៊ុនម៉ាណីមានប្រសាសន៍ដ៏អស្ចារ្យមហាលោតផ្លោះបាទព្រោះហេតុអ្វីបាន មានវត្តមានគណៈបកប្រជាជនទុកលំបាកអនុព្រោះថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺរបបគណៈបកប្រជាជន អ្នកគ្រប់គ្រង ហើយអ្នកទុកលំបាកអនុសុទ្ធតែ មានបញ្ហាដីធ្លីផ្ទះសម្បែងជិះជាន់ធ្វើបាបពលរដ្ឋគ្រប់ទីកន្លែងរាល់ថ្ងៃនេះ បងប្អូនជនរួមជាតិលោកតាលោកយាយនៃប្រទេសកម្ពុជាស្ទើរតែ គ្រប់ខេត្តក្រុងទាំងអស់25រាជធានីខេត្តមានជួបបញ្ហាដីធ្លីផ្សេងផ្សេងគ្រប់បែបយ៉ាងសុទ្ធបង្កឡើងដោយគណៈបកជាជនទាំងអស់ដោយឧទាហរណ៍នៅខេត្តកោះកុងអញ្ចឹងខេត្តកោះកុងនេះមានរឿងជាង10ឆ្នាំហើយគឺអង្គការលីយ៉ុងផាត់បានអស់រឹបយកដីជាពលរដ្ឋ យកដាំអំពៅខ្លាចជាសហភាពអឺរ៉ុបបានដាក់គំនាបឬកាត់គេហៅថាលែងទទួលទិញនៅស្ករគេហៅថាស្ករឈាមនោះទៅទៀតហើយរួមជាច្រើនទៀតដែលមានបញ្ហាដីធ្លីរហូតដល់កងពលតូចលេខង70នៅខេត្តកំពង់ស្ពឺក៏ទៅប្លន់ដីជាប្រវត្តិដែរសួរថាអ្នកទាំងអស់នោះមកពីណាសិតតែនៅក្រោមការបញ្ជាបង្គាប់បញ្ជារបស់លោកហ៊ុនសែនទាំងអស់លោកហ៊ុនសែនជាអ្នកណាលោកហ៊ុនសែនគឺជាប្រធានគណៈបកប្រជាជនកម្ពុជា នេះសូមបងប្អូនលោកតាយាយសូមបញ្ជាក់ខ្ញុំសូមរំលឹកបន្តិចមកដល់ថ្ងៃនេះថ្ងៃទី20ខែ3ឆ្នាំ2022គណៈបកសង្គ្រោះជាតិដែលឈ្មោះថាគណៈបកសង្គ្រោះជាតិនេះគឺរបបក្រុងភ្នំពេញបានរំលាយនៅថ្ងៃទី16ខែ11ឆ្នាំ2017មកដល់ថ្ងៃនេះអស់រយៈពេល4ឆ្នាំ4ខែ4ថ្ងៃនៅថ្ងៃនេះ ចឹងតាំងពីរំលាយគណៈបកសង្គ្រោះជាតិមកគណៈបកប្រជាជនបានបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋក៏ដូចជាបំផ្លាញប្រជាធិបតេយ្យនិងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋចាប់សម្លាប់ដេញទាត់ធាក់គ្រប់រូបភាពទាំងអស់រហូតដល់បច្ចុប្បន្ននេះកំពុងប្រព្រឹត្តយ៉ាងមានប្រសិទ្ធភាពជាពិសេសប្រើគេហៅថាសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ឬក៏ចាប់មនុស្សដាក់គុកតាមតុលាការតេឡេងតែម្ដងនេះហើយធ្វើឲ្យពលរដ្ឋយើងមានវិបត្តិគ្រប់ទីកន្លែងដែលលោកហ៊ុនម៉ាណីនិយាយថា ទីណាមានការលំបាករបស់ប្រជាពលរដ្ឋនោះ គឺទីនោះមានគណៈបកប្រជាជនពិតប្រកបពិតជាត្រឹមត្រូវដោយសារគណៈបកប្រជាជនហើយធ្វើឲ្យប្រជាពលរដ្ឋទុកលំបាកទូទាំងប្រទេសកម្ពុជាតែម្ដង មិនត្រឹមប៉ុណ្ណោះទេបងប្អូនឃើញហើយសពថ្ងៃ បុគ្គលិកនាការវិលឬក៏សកម្មជននៃគណៈបកសង្គ្រោះជាតិត្រូវរងគ្រោះជាប់គុកឬក៏វាយច្រំធាក់ធ្វើបាបជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជានេះបាទសូមអរគុណសូមប៉ុណ្ណេះសិនបាទសូមអរគុណបងជំរឿនចោះចាការយល់ឃើញដំបូងរបស់បងវិបុលវិញតើបងយល់ឃើញយ៉ាងណា ចំពោះប្រធានបទរបស់យើងក៏ដូចជា ការនិយាយរបស់លោកហ៊ុនម៉ាណីបាទសូមជឿ បាទសូមអរគុណលោកប៊ុនរងបាទហើយបាទតកតងនឹងចំណាប់អារម្មណ៍របស់ខ្ញុំជាលើកដំបូងនេះបាទបាទមិនដំបូងនេះបាទហើយយើងធ្លាប់យើងមុននឹងយើងបានស្វាគមន៍ពុកម៉ែបងប្អូនរួចហើយហើយបាទចំពោះខ្ញុំមិនខុសអ្វីពីបងប្រសាសបងជំរឿនក៏បានលើកឡើងឯងយើងមើលបន្ទាប់ពីគណៈបកកណ្ដាលអំណាចបានរំលាយគណៈបកសង្គ្រោះជាតិកាលពីថ្ងៃទីបាទ16វិច្ឆិកាឆ្នាំ2017មករយៈពេល4ឆ្នាំ4ខែ4ថ្ងៃហើយមកដល់ថ្ងៃនេះ គឺអ្វីអ្វីសពបែបយ៉ាងនៅក្នុងព្រះរាជកម្ពុជាតកតងទៅនឹងសិទ្ធិមនុស្សសិទ្ធិរបស់ប្រជាពលរដ្ឋតកតងនឹងលទ្ធិប្រជាធិបតេយ្យបាទរឿងរ៉ាវជាច្រើននៅក្នុងស្រុកខ្មែរយើងគឺវារងផលប៉ះពាល់យ៉ាងសម្បើមទៅដល់ប្រទេសជាតិរបស់យើងក៏ដូចជាប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្លាំងមែនទែនតាក់ទងទៅនឹងការលើកឡើងរបស់លោកហ៊ុនម៉ាណីដែលជាតំណាងរាជខាងគណៈបកប្រជាជនហើយក៏ជាកូនលោកហ៊ុនសែនផងដែរបាទហើយ ជាក់ស្ដែងខ្ញុំនៅចាំបាទកាលកាលពីមិនទាន់ការរំលាយគណៈបកសង្គ្រោះជាតិហ្នឹងលោកហ៊ុនម៉ាណីហ្នឹងដូចឡើងជាតំណាងរាស្ត្រហ្នឹងគឺតាមរយៈលោកហ៊ុនសែនលើកបន្ទប់ទេគឺបានដកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខាងគណៈបកប្រជាជននឹងចេញហើយដាក់ដាក់លោកហ៊ុនម៉ាណីនឹងឡើងមកហើយនៅពេលដែលយើងមើលប្រហែលជាប្រមាណមួយអាទិត្យមុនហ្នឹងគាត់បាន មានប្រសាសន៍បាទដែលនៅខាងគាត់ទៅ ចុះទៅខាងខេត្តស្វាយរៀងហើយគាត់មានប្រសាសន៍ថាទីណាមានទុកលំបាកតែងតែមានគណៈបកប្រជាជនណាវាជាការពិតពុកម៉ែបងប្អូនហើយយើងមិនអាចប្រកែកបានទេរឿងពិតអញ្ចឹងយើងមើលការកកើតនៃគណៈបកប្រជាជនជំសុំលើកទៅបន្តិចអញ្ចឹងគណៈបកប្រជាជនកើតឡើងតើការកើតឡើងនៃគណៈបកប្រជាជននេះបង្កើតឡើងដោយប្រជាពលរដ្ឋដោយកូនខ្មែរផ្ទាល់ឬក៏ដោយបរទេសជាអ្នកបង្កើតណែយើងយើងយើងកលេចមើលត្រឡប់ទៅក្រោយបន្តិចពុកម៉ែបងប្អូននៅកំពុងតែចូលទស្សនាអញ្ចឹងយើង ប្រកាសហើយ100%គឺគណៈបកប្រជាជនដើមកំណើតគឺបង្កើតឡើងដោយជនបរទេសទេ បាទហើយជនបរទេសនេះទៀតសោតគឺជាសត្រូវស៊ូពូជរបស់ ខ្មែរយើងជាចៅឆ្លៀនពៀនទឹកដីខ្មែរយើងអញ្ចឹងនៅពេលដែលគេបង្កើតគណៈបកប្រជាជននឹងមកអញ្ចឹងបន្ទាប់ពីបង្កើតហើយបានព្រាមហ្នឹងអញ្ចឹងមកដល់ពេលហ្នឹងគឺវា30ឆ្នាំជាងហើយជិត40ឆ្នាំហ្នឹងអញ្ចឹងឃើញបញ្ហាសពបែបយ៉ាងគឺជាប្រវត្តិយើងមានទុកតាំងពីពេលហ្នឹងមកហេតុអីបានជាយើងថាមានទុកតាំងពីពេលហ្នឹងមកពីព្រោះ គណៈបកដែលបង្កើតឡើងហ្នឹងមិនមានមិនមែនឆន្ទៈគូនខ្មែរពិតប្រកបដោយគណៈបកសង្គ្រោះជាតិគណៈបកដតីគេបង្កើតឡើងថ្មីថ្មីហ្នឹងទេដែលគេរួមឆន្ទៈគ្នារួមកម្លាំងគេបង្កើតឡើងអឺនៅក្នុងស្រុកដើម្បីប្រកួតប្រជែងគណៈបកប្រជាជនកើតឡើងដោយមានជនបរទេសជាអ្នកបង្កើតហើយអ្នកគ្រប់គ្រងគណៈបកប្រជាជននឹងទៀតសោតមិនយល់ច្បាស់អំពីដើមកំណើតនៃគណៈបកដែលខ្លួនគ្រប់គ្រងខ្លួនចូលរួមនឹងផងបាទហើយជាក់ស្ដែងនៅពេលដែល គាត់លើកឡើងថាទីណាមានមានទុកលំបាកប្រជាពលរដ្ឋតែតែមានគណៈបកប្រជាជនការពិតមែនបាទដូចខ្ញុំជំរាបអញ្ចឹងដើមហេតុកើតឡើងពីជនបរទេសបង្កើតគណៈបកប្រជាជនហើយកំឡុងពេលដែលបង្កើតគណៈបកប្រជាជនហើយមកដល់សពថ្ងៃយើងបកទៅបន្តិចដដែលមិនទេតាក់ទងទៅនឹង16វិច្ឆិកា2017ណាក្រោយពីរំលាយគណៈបកសង្គ្រោះជាតិណាពុកម៉ែបងប្អូន មានចាំទេនៅឆ្នាំ2020មានសិទ្ធិសញ្ញាបំពេញបន្ថែមរឿងបញ្ហាព្រំដែនណែនៅពេលដែលតាក់ទងទៅនឹងរឿងបញ្ហាព្រំដែនអ្នកណាអ្នកដែលធ្វើឲ្យខាតផលប្រយោជន៍ធ្វើឲ្យខាតផលប្រយោជន៍ជាតិជាធំសម្រាប់ប្រទេសជាតិរបស់យើងក៏ដូចជាប្រជាពលរដ្ឋគណៈបកប្រជាជននឹងឯងអញ្ចឹងទីណាមានគណៈបកប្រជាជនទីនោះតែងតែមានទុកលំបាកប្រជាពលរដ្ឋត្រឹមត្រូវទាំងខ្ញុំទាំងបងប្អូនដែលចូលទស្សនាវាជាការពិតហើយអត់អាច បកាយបដិសេធបានយើងទទួលស្គាល់បាទពីព្រោះគណៈបព្វជនបានបង្កើតឡើងដោយអស់លោកនៅក្នុងស្រុកហ្នឹងដែលថ្មីថ្មីទំតែចូលប្រឡូកនយោបាយរយៈពេល10ឆ្នាំ5 10ឆ្នាំ20ឆ្នាំក្រោយដែលទៅចូលរួមជាមួយគណៈបកប្រជាជនហ្នឹងឯងឬក៏អ្នកទៅអ្នកដែលទៅចូលជាមួយគណៈបកប្រជាជនហ្នឹងថ្មីថ្មីហ្នឹងឯងគាត់ដឹងថាចូលជាមួយគណៈបកប្រជាជនហ្នឹងគណៈបកហ្នឹងមិនបានកើតឡើងដោយប្រជាពលរដ្ឋមិនដូចដែលមិនកើតឡើងដោយគណៈបកសង្គ្រោះជាតិរួបរวมគ្នាជាមួយកូនខ្មែរនិងកូនខ្មែរឬក៏គណៈបកផ្សេង បង្កើតឡើងដើម្បីប្រកួតប្រជែងនេះទេយើងសរសើរភាពក្លាហានរបស់ប្រជាពលរដ្ឋឬក៏មន្ត្រីគណៈបកនយោបាយផ្សេងផ្សេងដែលគាត់មានចិត្តក្លាហានថាគាត់ចង់ចូលរួមប្រកួតប្រជែងជាមួយគណៈបកកាន់អំណាចឬក៏គណៈបកជំទាស់ក៏ដោយគណៈបកប្រឆាំងសង្គ្រោះជាតិក៏ដោយឬក៏គណៈបកផ្សេងដែលថាមានអធិបុលនៅក្នុងស្រុកខ្មែរដែលជាគណៈបកមួយដែលប្រជាពលរដ្ឋគាត់ជឿទុកចិត្តគាត់អាចជឿថាមានគណៈបកជំទាស់ឬក៏គណៈបកប្រឆាំងប្រភេទហ្នឹងទេដែលអាចដឹក ប្រកួតប្រជែងជាមួយនឹងគណៈបកកាន់អំណាចបានសពថ្ងៃអញ្ចឹងណែយើងសរសើរភាពក្លាហានរបស់គណៈបកទាំងអស់នោះពីព្រោះអីពួកគាត់គណៈបកដែលប្រកាសឡើងបង្កើតឡើង គឺដោយឆន្ទៈកូនខ្មែរពិតប្រកបអត់មានជនបរទេសនៅ ពីក្រោយចំណុចនេះយើងទទួលស្គាល់អត់អាចប្រកែកបានទេហើយអ្នកខ្លះខ្ញុំប្រើពាក្យអ្នកខ្លះខ្ញុំអត់ចង់បញ្ចេញឈ្មោះពីព្រោះមានមិត្តភ័ក្ដិខ្ញុំខ្លះមានអ្នកខាងអ្នកគ្រប់គ្រងគណៈបកវិជនក៏ដូចជាមន្ត្រីគណៈបកប្រជាជនគឺគាត់ថាហេតុអីបានជាខ្មែរយើងប្រឹង ប្រាំងឆ្លុះគ្នាម៉េចបាទប្រាំងឆ្លុះគ្នាម៉េចខំហែកហែកហែកដូចជាហែកខំគ្នាខ្លាំងនៅក្នុងបណ្ដាញសង្គមប្រទេសគេដូចគ្នាដែរក្នុងនាមជាប្រទេសប្រជាធិបតេយ្យគេតែងតែរិះគន់បាទរិះគន់ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំប្រទេសជាតិបាទមិនមែនថាស្រុកខ្មែរយើងទេអញ្ចឹងនៅពេលនេះយើងជា អ្នកគណៈបកបានន័យថាយើងជាអ្នកគ្រប់គ្រងគណៈបកប្រឆាំងយើងជាមន្ត្រី បានន័យថាអ្នកនយោបាយខាងគណៈបកប្រឆាំងយើងមានសិទ្ធិគុណរដ្ឋាភិបាលនៅពេលដែលគណៈបកប្រឆាំងឡើងដឹកនាំប្រទេសមានចំនួនខ្វះខាតអូខេអញ្ចឹងអ្នកអស់នោះរិះគន់យើងមកអញ្ចឹងអ្នកអស់ខ្លាចជាគណៈបកប្រឆាំងម្ដងហើយអាហ្នឹងវា logic អញ្ចឹងតែម្ដងវាជាធម្មតានៅពេលនេះយើងរិះគន់រដ្ឋាភិបាលពីព្រោះទូនទីរបស់រដ្ឋាភិបាលត្រូវតែមើលការខុសត្រូវប្រទេសជាតិមើលការខុសត្រូវរបស់ប្រជាពលរដ្ឋរាល់ទុកលំបាករបស់ប្រជាពលរដ្ឋត្រូវតែដោះស្រាយជូនពួកគាត់ប៉ុន្តែអត់ចាក់ស្ដែងគឺអត់ទេបាទអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងបាទលោកនុំ បាទអឺសូមអរគុណហើយយើងមើលឃើញថាទីណាដែលមានទុកលំបាករបស់ប្រជាពលរដ្ឋគឺជាអ្នកអ្នកដែលបង្កើតឡើងគឺជាអ្នកធំនៅក្នុងជួរគណៈបកប្រជាជននឹងតែម្ដងហើយសូម្បីតកូនលោកហ៊ុនសែនគ្រួសាររបស់លោកហ៊ុនសែនបកពួករបស់លោកហ៊ុនសែនហ្នឹងក៏ជាអ្នកបង្កើតបញ្ហាដែរឧទាហរណ៍នៅក្នុង Nagavel ដែលយើងទើបតែឃើញថ្មីថ្មីនេះមានបងបង ដែលគាត់តស៊ូច្រើនមែនតែនជាស្ត្រីទៀតហើយស្ត្រីខ្លះមានផ្ទៃពោះទៀត គឺរងការធ្វើទុកបុកម្នេញមកដល់សប្តាហ៍ហ្នឹងមានអ្នកខ្លះជាប់ពន្ធនាគារទៅតែចេញនៅក្រៅឃុំទៀតរងសម្ពាធពីតឡាការដែលជាតេឡេរបស់គណៈបកកណ្ដាលអំណាចទៀតយើងមើលសម្លឹងទៅមើលទៅ គឺសិតតែមានភិហ៊ុនបើមិនមានភិហ៊ុនដោយផ្ទាល់ក៏មានភិហ៊ុនដោយប្រយោលដែរដែលតាមគេដឹងណាហើយមួយវិញទៀតតកែក្រុមហ៊ុនទាំងអស់នោះសិតតែមានលុយសូកប៉ាន់ទៅដល់អ្នកធំដើម្បីការកាងការពារក្រុមហ៊ុនហើយក្រុមហ៊ុននោះត្រូវបានការពារដោយរដ្ឋតែម្ដងហើយធ្វើបាប ប្រជាប្រដ្ឋខ្លួនឯងដែលរដ្ឋនោះទទួលសំណូកហើយអត់អត់មើលការខុសត្រូវលើប្រជាពលរដ្ឋមុននឹងខ្ញុំបន្តសំណួរទៅកាន់បងទាំងពីរខ្ញុំចង់រំលឹកបងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងវីដេអូមួយដែលរកឃើញនៅ Global Wellness ដែលអឺរាល់មុខតំណែងរាល់ business រាល់ការរស់ស៊ីធំធំនៅប្រទេសកម្ពុជា គឺមានពាក់ព័ន្ធជាមួយនឹងក្រមគ្រួសារតកោហ៊ុនបែបនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកទាំងបញ្ហាដីធ្លី ទាំងបញ្ហាអីផ្សេងផ្សេងព្រោះ វាសិតតលុយរបស់គេអញ្ចឹងបើកាលណាប្រជាពលរដ្ឋងើបឈូងើបឈរតស៊ូឡើងគឺប៉ះពាល់ដល់អំណាចរបស់គេប៉ះពាល់ដល់មុខមាត់លុយរបស់គេខាតបង់លុយរបស់គេអញ្ចឹងគេអត់គិតពីពលរដ្ឋទេគេគិតតែពីក្រុមគ្រួសាររបស់គេអញ្ចឹងនៅពេលនេះខ្ញុំសូមចាក់វីដេអូនេះដើម្បីឲ្យបងប្អូន បានមើលបាទសូមអញ្ជើញការកម្រាស់ជិត60ទំព័ររបស់អង្គការឃ្លាំមើលពិភពលោក Global Witness មានចំណងជើងថាការកដោបផ្ដាប់មុខជំនួយនៅកម្ពុជាបង្ហាញថា អធិរាជត្រកូលហ៊ុនកំពុងគ្រប់គ្រងសេដ្ឋកិច្ចធំធំរបស់កម្ពុជា តាមរយៈអំពើពុករលួយ រំលោភអំណាចរំលោភច្បាប់និងរំលោភសិទ្ធិមនុស្ស Global Witness រកឃើញថាគូសារត្រកូលហ៊ុន បានកាន់កាប់ផ្ទាល់ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនគិតជាតម្លៃទឹកប្រាក់ចុះបញ្ជីជាង200លានដុល្លារសហរដ្ឋអាមេរិកនេះគ្រាន់តែជាចំនួនទឹកប្រាក់ចេញមុខក៏ប៉ុន្តែទឹកប្រាក់ទ្រព្យសម្បត្តិនិងភាគហ៊ុនលាក់មុខមិនប្រកាសដែលប្រើឈ្មោះคล้ายៗ នឹងមានជាមួយក្រុមហ៊ុនអន្តរជាតិយីហោល្បីៗដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន114ផ្សេងទៀតនៅក្នុងស្រុកនឹងមានដូចជាក្រុមហ៊ុនសាំងតេឡានិងក្រុមហ៊ុនទឹកសុទ្ធវីតាជាដើម Global Witness រាយការណ៍ដែរថាក្រសួងទេសចរបានកំណត់យកទឹក បរិសុទ្ធ Vital ដែលជា ផលិតផលក្រុមហ៊ុន NVC Corporation ដឹកនាំដោយលោកស្រីហ៊ុនម៉ាណាជាទឹកបរិសុទ្ធផ្លូវការសម្រាប់ពិធីទាំងអស់របស់រដ្ឋ។ Global Witness អះអាងថាទ្រព្យសម្បត្តិរបស់ត្រកូលហ៊ុនមានចន្លោះពី5,000ទៅ10,000លានដុល្លារសហរដ្ឋអាមេរិកស្ថាបនិករបស់អង្គការ Global Witness លោក Patrick Ali និយាយថា ក្រៅពីឪពុករបស់ ពួកគេកំពុងគ្រប់គ្រងយោធាប៉ូលីសតុលាការរដ្ឋសភានិងស្ថាប័នរបស់រដ្ឋទាំងឡាយហើយនោះចំណែកកូនកូននិងសាច់ញាតិរបស់គាត់ជាច្រើនទៀតកំពុងកាន់កាប់វិនិយោគនិងគ្រប់គ្រងសេដ្ឋកិច្ចសំខាន់សំខាន់របស់ប្រទេសទាំងមូលតែម្ដងឧទាហរណ៍កូនប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណិត ដែលមានងារជាប្រធាននាយកដ្ឋានចារកម្មយោធាផងជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកម្ពុជាឯកជន ដែល ជាការផ្ទុយពីច្បាប់កម្ពុជា Global Business បន្តថាគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងប្រើប្រាស់ត្រកូលហ៊ុន ធ្វើជាអធិពលដើម្បីរកស៊ីយ៉ាងកក្រឹកកក្រែងពួកគេកំពុងគ្រប់គ្រងនិងមានភាគហ៊ុនក្នុងក្រុមហ៊ុន ផ្នែកឧស្សាហកម្មកសិកម្មរ៉ែព្រៃឈើធម្មពលរោងចក្រ កន្លែងកំសាន្តតំបន់សេដ្ឋកិច្ចពិសេសស្ថានភាពទេសចររោងចក្រលបែងស៊ីសងក្រុមហ៊ុនដឹកជញ្ជូនហិរញ្ញវត្ថុសារព័ត៌មាននិងក្រុមហ៊ុនជាច្រើនទៀតក្នុងនោះ មានទាំងក្រុមហ៊ុនច្បាប់សម្រាប់ lobby ធ្វើច្បាប់ទៀតផងអ្នកស្រីហ៊ុនម៉ាណាក្រៅពីរកស៊ីជានាយិកាទូរទស្សន៍បាយ័ន BTV New ETV កាសែតកម្ពុជាថ្មីនិងវិទ្យុបាយ័នដែលជួយឃោសនាឲ្យឪពុករបស់អ្នកស្រីហើយនោះ គាត់ក៏ជាមនុស្សមានមុខចំនួនធំនិងមានភាកហ៊ុនច្រើន ជាងគេដែរក្នុងគ្រួសារត្រកូលហ៊ុននេះក្រៅពីរកស៊ីខាងផ្នែកសារព័ត៌មានអាស្រ័យក៏មានភាកហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរនិងក្រុមហ៊ុនឯកជនរាប់មិនអស់ជាច្រើនទៀតហើយក៏ជាប្រធានក្រុមហ៊ុន Jaya Holding ដែលជាសាខារបស់ក្រុមហ៊ុននៅប្រទេសសង្ហបុរីមួយដែលរកស៊ីខាងផ្នែកសេវាធម្មពលពីតំបន់ឆ្នេររីឯប្អូនស្រីរបស់អ្នកស្រីម្នាក់ទៀតគឺអ្នកស្រីហ៊ុនម៉ាលី ជាប្រធានក្រុមហ៊ុននឹងមានភាគហ៊ុនជាច្រើនមិនចាញ់បងប៉ុន្មាននោះទេអ្នកស្រីហ៊ុនម៉ាលី ជា ប្រធានក្រុមហ៊ុន Visa Unilever Procter and Gamble Honda និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនស្រាបៀរ Tiger Theme ទៀតពីនេះអ្នកស្រីក៏មានភាគហ៊ុនជាច្រើនជាមួយក្រុមហ៊ុនលក់សម្ភារៈកីឡាដូចជា Adidas ក្រុមហ៊ុនលក់ថ្នាំពេទ្យ Guardian Pharmacy ក្រុមហ៊ុនសំអាង Shiseido និងក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់ទៀតអង្គការ Global Business ក៏បានរកឃើញដែរថាប្តីរបស់អ្នកស្រីហ៊ុនម៉ាលី ពីលោកសុកពុទ្ធិវុឌ្ឍដែលជាកូនប្រុសរបស់ឧបនាយករដ្ឋមន្ត្រីលោកសុកអានវិញនោះជានាយកក្រុមហ៊ុនសោម៉ាអេនីជីដែលមានដើមទុន10លានដុល្លារតម្កល់នៅក្រសួងពាណិជ្ជកម្មក្រុមហ៊ុននេះបានបោះទុនជាមួយក្រុមហ៊ុនធម្មពលរបស់អាមេរិកមួយឈ្មោះ General Electric នេះនៅមិនទាន់រាប់បញ្ចូលភារយារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនម៉ាណីដែលមានក្រុមហ៊ុននិងភាគហ៊ុនជាមួយក្រុមហ៊ុនឯកជនផ្សេងៗមិនចាញ់បងប្អូនរបស់លោកទាំងពីរប៉ុន្មាននោះដែរ។ អង្គការឃ្លាំមើលពិភពលោកមួយនេះក៏បានរកឃើញក្មួយប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូធ្លាប់ជាប់ពាក់ព័ន្ធរឿងលាងលុយកខ្វក់និងជួញដូរគ្រឿងញៀនដែលមានតម្លៃ1000លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសអូស្ត្រាលីប៉ុន្តែក្រោយមកលោកបដិសេធរបាយការណ៍ដែលមានចំណងជើងថាអាណាចក្រខ្សែជីវកម្មរបស់អ្នកកាន់អំណាចគ្រួសារត្រកូលហ៊ុននេះក៏ត្រូវបានកសែតដែលផ្សាយជាភាសាអង់គ្លេសមានកសែតភ្នំពេញប៉ុស្តិ៍កសែត Cambodia Daily និងកសែតខ្មែរ Time ចេញផ្សាយនៅថ្ងៃប្រហោះទី7កក្កដានេះដែរ។ អ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានចោទអង្គការ Global Witness មានចរិតគុំគួនជាមួយគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបន្តថាកូនកូនរបស់លោកហ៊ុនសែនជាពលរដ្ឋសាមញ្ញមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្មអង្គការ Global Witness ចាត់ទុកថាអធិរាជកុលហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការទាំងមូល របស់ប្រទេសថាត់ក្រោមការគ្រប់គ្រងដោយមនុស្សម្នាក់ហើយប្រើប្រាស់ដើម្បីការពារប្រយោជន៍គ្រួសារនិងបព្វពួករបស់ខ្លួន។ បើទោះបីជាសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រីធ្លាប់ប្រព្រឹត្តបទអក្រិតយ៉ាងណាក៏ដោយអង្គការឃ្លាំមើលពិភពលោកមួយនេះក៏បានលើកឡើងពីករណីប្អូនជីដូនមួយរបស់លោកហ៊ុនសែនឈ្មោះឌី5ដែលធ្លាប់ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល2ឆ្នាំកន្លះកាលពីឆ្នាំ2011ករណីធ្វើឯកសារคล้ายៗរំលោភដីទំហំ5.6ហិកតាក្នុងទីក្រុងភ្នំពេញប៉ុន្តែរហូតមកដល់ពេលនេះគេមិនដែលឃើញដីកាចាប់ខ្លួនឌី5នោះឡើយ ហើយថែមទាំងបានទទួលងារជាអង្គការថែមទៀតផងករណីនីតិរដ្ឋភាពមួយទៀតគឺកាលពីឆ្នាំ2000លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បញ្ជាឲ្យសមាជិកចាប់ក្មួយប្រុសរបស់លោកគឺលោកហ៊ុនជា ដែលបាញ់បោះរួមទាំងកូនមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀតពេលនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថាកូននរណាក៏ដោយ កូនរបស់លោកក៏ដោយឲ្យតែប្រព្រឹត្តបទអក្រក់ត្រូវទទួលទោសតាមច្បាប់មួយថ្ងៃក្រោយមកហ៊ុនជាត្រូវបានដោះលែងឲ្យមានសេរីភាពធម្មតា បាទយើងមើលឃើញហើយវីដេអូអមិញមិញនេះគឺជាការរកឃើញការអន្តរជាតិមួយ ដែលយើងមើលឃើញហើយតាំងពីយើងក្រោកពីដេករហូតដល់យើងចូលគេងវិញ គឺយើងបានប្រើប្រាស់និងផ្ដល់លុយឲ្យក្រុមហ៊ុនទៅដល់ចំពោះហ៊ុននោះមែនទែនព្រោះរាប់រយក្រុមហ៊ុនដូចគេបាននិយាយអញ្ចឹងអានោះសិតតែជាក្រុមហ៊ុនដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដែលគេតាមបានដឹងទេចុះនៅគាត់ប្រើឈ្មោះអ្នកដតីនៅគាត់ជួលឲ្យអ្នកនេះឈរឈ្មោះគាត់យើងមើលឃើញទេអានណាខ្លះដែលឈរឈ្មោះឲ្យក្រុមអង្គការក្រុមអ្នកធំ ហើយបានងាយជាអុកញ៉ាដើម្បីងាយស្រួលរកស៊ីជួយលុយដល់បកប្រជាជនបកកណ្ដាលអំណាចនឹងហើយបើមិនសិនជាក្រុមហ៊ុនទាំងអស់នោះសិតតែជាក្រុមហ៊ុនរបស់គេ គេមានពីហ៊ុនអញ្ចឹងបានន័យថាបុគ្គលិកនៅពេលដែលអឺពេលដែលយើងធ្វើការនៅទីហ្នឹងយើងជួបបញ្ហាយើងតស៊ូហាក់គេមិនពាក្យច្បាស់ណាគេមិនដោះស្រាយយើងទេព្រោះយើងទៅតវ៉ារឿងសិទ្ធិរបស់យើងយើងបើគេខាត់បងហើយបន្តមកទៀតបើយើងចង់ប្រើប្រាស់ប្រព័ន្ធតឡាការយើងមើលឃើញប្រព័ន្ធតឡាការក៏គេបាននិយាយនៅក្នុងឯកសាររកឃើញនេះមិញដែរគឺ ក្រោមការបញ្ជារបស់មនុស្សម្នាក់មនុស្សម្នាក់នេះយើងដឹងស្រាប់ហើយណាដែលអាចបញ្ជាតុលាការបានក្រៅពីជនរាយការណ៍លោកហ៊ុនសែនបាទចំពោះវីដេអូឯកសារនេះក៏បានធ្វើឲ្យយើងទៅពេលខ្ញុំមើលវីដេអូឯកសារនឹងហើយខ្ញុំនឹកឃើញទៅដល់ការវិភាគរបស់លោកមនិតកែមលីគឺគាត់បានស្លាប់បន្ទាប់ពីគាត់វិភាគបទវិភាគរបស់របស់ Global Wellness នេះយើងមានការសោកស្ដាយដែរហើយយើងមានការរំលឹកហើយរំជួលចិត្តដល់អ្នកដែល ធ្វើការដើម្បីសង្គមជាតិពិតប្រាកដត្រូវបានរងគ្រោះដោយរបបក្រុងភ្នំពេញដោយសារអង្គើពុកអលួយវាជាលក្ខណៈប្រព័ន្ធឧទាហរណ៍ឥឡូវយើងឃើញថាគ្រប់ក្រុមហ៊ុនទាំងអស់សិតតែជាក្រុមហ៊ុនរបស់ គេ ហើយបើសិន ជាបុគ្គលិកឬមួយក៏ពលរដ្ឋមានបញ្ហាគឺគេអាចជួយដោះស្រាយពលរដ្ឋមានទុក្ខលំបាករហូតអញ្ចឹងតើសម្រាប់មកជំរឿនតើបងគិតយ៉ាងម៉េចដែរបើសិនជាក្រុមហ៊ុនទាំងអស់សិតតែជារបស់គេហើយពេលពលរដ្ឋមានបញ្ហា ពលរដ្ឋងប់ឈរឡើងអត់មានអ្នកជួយដោះស្រាយតើបងមានអ្វី ដើម្បីឲ្យពលរដ្ឋគាត់បានជាលំនឹងឬមួយក៏គាត់បានធ្វើអីខ្លះឬមួយក៏បងមានគំរូអីឲ្យគាត់ងើបឈរតស៊ូឡើងបាទសូមអញ្ជើញបាទអរគុណបងអូនបណ្រំសំណួរនេះពិតជាល្អខ្លាំងណាស់យើងមើលឃើញសង្គមសពថ្ងៃនេះត្រូវបានរើសអើងបាទរើសអើងនៅ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស យើងឃើញថាប្រជាពលរដ្ឋរងគ្រោះទូទាំងប្រទេស ជាពិសេសបងប្អូនបុគ្គលិកកម្មករផ្សេងផ្សេងមិនមែនមាន ត្រឹមតែ បុគ្គលិកណាកាវើទេបងប្អូនលោកតាវិយជំនុំជាតិគឺច្រើនណាស់តែពួកគាត់មិនហ៊ានចេញមុខដោយពួកគាត់ចេញមុខរាល់ដងត្រូវបានរបបនេះជួលមនុស្សទៅវាយទៅដល់មុខរោងចក្រតែម្ដងនេះបើតាមព័ត៌មានខ្ញុំធ្លាប់ជួបជាមួយពួកគាត់កន្លងមកហើយសូម្បីតែថតទូរស័ព្ទគាត់ចូលនៅពេលធ្វើ បាតកម្មទៀមទាច្បាប់ការងារមួយក៏ត្រូវបានគេដកយកទៅវាយឬក៏យកទៅបាត់តែម្ដងនេះហើយគឺបិទសិទ្ធដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជាកម្មកររោងចក្រឬក៏បុគ្គលិកនាការវើលនេះបងប្អូនឃើញហើយថ្ងៃនេះគឺគេចាប់បងប្អូនបុគ្គលិកនាការវើលជិះដើរលេងវត្តជុំវិញក្រុងភ្នំពេញកន្លែងណាអត់យកទៅវាដឹងអាជីពមកព្រឹកបាទមួយថ្ងៃទៅបាទអាហ្នឹងរឿងមួយសំណួរពាក់ព័ន្ធនឹងបងប្អូនប៊ុនរងសួរថាយើងមាន គោលការណ៍នយោបាយអីទេដើម្បីឲ្យពួកគាត់មានលំនឹងហើយជឿជាក់យើងមានគឺគណៈបកដែលយើងស្រឡាញ់ដែលគណៈបកដែលមើលទៅឃើញថាជួយប្រជាពលរដ្ឋដោយថ្មីថ្មីនេះបងប្អូនឃើញហើយថាមានគណៈបកមួយដែលកំពុងមានប្រជាប្រិយភាពស្មើនឹងគណៈបកប្រជាជនដែរគឺគណៈបកលើកទៀនបាទគណៈបកលើកទៀននោះគឺគណៈបកអាចសង្ឃឹមនឹងទុកចិត្តបានចំពោះប្រជាពលរដ្ឋខ្មែរព្រោះ យើងមើលឃើញថាគណៈបកនេះទើបនឹងកកើតបានរយៈពេល3ខែទេប៉ុន្តែប្រជាពលរដ្ឋខ្មែរគ្រប់គ្រងកុកផុសផុលទូទាំងប្រទេសកម្ពុជា ហើយមកដល់ម៉ោងនេះខ្ញុំមើលឃើញថាកោចបបានប្រកាសចិត្តនឹង100%នៃការដែលបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់នោះចឹងហើយខ្ញុំឃើញ ក្នុងបណ្ដាញសង្គមទៀតថាគាត់ បានសរសេរពាក្យស្លោកហើយក៏ដូចជារូបថតនៅបេក្ខភាពជាចៅសង្កាត់ថាសូមឲ្យជ្រើសរើសលោកមេឃុំបំរើរាជបាទដេញមេឃុំដែលធ្វើបាបរាជចេញបាទពាក្យស្លោកទាំងអស់នេះបងប្អូនមានយមន័យគ្រប់គ្រាន់ព្រោះលោកតាលោកយាយបងប្អូនជនរួមជាតិជាអ្នករងគ្រោះបាទជាអ្នករងគ្រោះចឹងបងប្អូនដឹងហើយថារាល់ថ្ងៃនេះបញ្ហាលោកមេឃុំលោកចៅសង្កាត់ នឹងច្បាយស្រុកច្បាយខេត្តនឹងធ្វើមិនខ្លាចពួកបងប្អូនបងប្អូនទូខ្លះនៅតាំងពីឆ្នាំ79ដល់លើដល់គេទៅដេញគាត់ចេញថាដីដីរបស់រដ្ឋឥឡូវនឹងគេលក់ឲ្យក្រុមហ៊ុនចិនដូចនៅខេត្តមណ្ឌលគិរីអញ្ចឹងបងប្អូនណាព័ត៌មាន VOD ដែលខ្ញុំដកស្រង់ VOD ចុះផ្សាយនៅថ្ងៃទី15ខែ3នេះគឺក្រុមហ៊ុនចិននិងក្រុមហ៊ុនយួនទៅដេញប្រជាពលរដ្ឋនៅទាំងភូមិចេញតែម្ដងបាទដេញទាំងភូមិចេញតែម្ដងហើយ មានជាច្រើនករណីទៀតដូចថ្ងៃទី10នេះនៅបតុមសាគរបាទនៅបតុមសាគរអង្គការលីយងផាត់នឹងត្រូវបានអឺប្រជាពលរដ្ឋតបាទច្រើនណាស់បាទនិយាយមែនតើទៅគឺការដែលយើងរើសមេដឹកនាំឃុំសង្កាត់ខុសធ្វើឲ្យ មេដឹកនាំឃុំសង្កាត់នោះកាន់ជើងនៅគណៈបកអំណាចកាន់ជើងអ្នកមានលុយប្រជាពលរដ្ឋអ្នករងគ្រោះ មិនមែនអ្នកណារងគ្រោះជំនួសប្រជាពលរដ្ឋទេអញ្ចឹងប្រជាពលរដ្ឋខ្លួនឯងគួរភ្ញាក់រលឹកក្នុងការដែលយើងផ្លាស់ប្ដូរដាក់មេឃុំបំរើរាជបាទកុំដាក់មេឃុំមកធ្វើបាបរាជបងប្អូនពិចារណាមែនទេបាទសំខាន់ណាស់ព្រោះសម្លឹកឆ្នោតរបស់បងប្អូនមួយសម្លឹកគឺជាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋគឺជាទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋព្រោះយើងបោះទៅចំ យើងបានសុខបោះទៅមិនចំយើងនឹងរំបាកវេទនារហូតដល់បាត់បង់អាយុជីវិតទៅទៀតខ្ញុំនិយាយនេះមិនមែនចេតនាទេបងប្អូនម្ចាស់ដីខ្លះត្រូវបានគេបាញ់សម្លាប់បងប្អូនម្ចាស់ដីខ្លះត្រូវបានគេចាប់ដាក់ពន្ធនាគារហើយវាយសម្លាប់នៅក្នុងពន្ធនាគារទៀតបងប្អូនខ្លះម្ចាស់ដីដល់ថ្ងៃនេះមិនទាន់បានដោះលែងផងឧទាហរណ៍ដូចនៅសមាគមសំទោសសហគមន៍លពៀងថ្មីថ្មីនេះគឺចាប់បងប្អូន សហគមន៍លបៀងដាក់បន្តបន្តទៀតហើយប្រមូលលោកតាយុវជនជាតិនេះហើយអ្នករងគ្រោះហើយត្រូវរងភាពអយុត្តិធម៌ទៀតប្រទេសកម្ពុជាពេលណា បានប្រជាពលរដ្ឋបានសុខគឺមានតែមួយមានតែយើងជ្រើសរើសយកមេភូមិបាទយកមេភូមិយកមេឃុំចៅសង្កាត់សម្រាប់បម្រើប្រជាពលរដ្ឋហើយបន្តទៅមុខទៀតយើងចាំជ្រើសរើសតំណាងវាបន្តទៀតបាទសូមអរគុណបាទសូមអរគុណបងជំរឿនមែនទែនក្នុងការបកស្រាយខ្ញុំត្រឡប់ទៅសួរបងវិបុលវិញថាតើ ប្រសិនបើប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារការជិះជាន់និងការធ្វើបាបពីគណៈបកប្រជាជនតើពួកគាត់គួរតែងើបតស៊ូឡើងដោយគំរូបងប្អូនបុគ្គលិក Nagaver ឬមួយក៏គាត់សុខចិត្តនៅស្ងៀមឲ្យគេធ្វើបាបគាត់បន្តហើយគាត់នៅតែទទួលរងការឈឺចាប់បន្តរាប់សិបឆ្នាំ បាទសូមជឿបាទសូមអរគុណសំណួរដ៏ល្អបាទតើបងប្អូនប្រជាពលរដ្ឋខ្មែរគួរតែក្រោកឈរតវ៉ា ក្លាហានដោយបងប្អូនបុគ្គលិក Nagavel ឬក៏សំងំនៅស្ងៀមជាការពិតបាទ100%គឺត្រូវតែក្រោកឈរបង្ហាញភាពក្លាហានដោយបងប្អូន Nagavel យើងមើលបងប្អូននៅបុគ្គលិក Nagavel បើទោះបីជាមានការធ្វើទុកបុកម្នេញប្រហែលខែមកនឹងមានចាប់តំណាងគាត់ដាក់ពន្ធនាគារហើយពេលថ្មីថ្មីទៅតែលែងឲ្យចេញនៅក្រៅឃុំហើយប៉ុន្តែមានអ្នកនៅមិនទាន់លែងនៅក្រៅឃុំនឹងនៅមានទៀត ប៉ុន្តែយើងយើងក៏លេចទៅមើលសួរថាហេតុអីបានជាពួកគាត់ មានភាពក្លាហានគាត់ធ្វើហ្នឹងគឺស្របទៅតាមលក្ខន្តិកៈច្បាប់ដែលមានចែងច្បាប់ការងារក៏ដូចជាអនុសញ្ញាអន្តរជាតិដែលគាត់ជាផលប្រយោជន៍របស់ពួកគាត់ហើយប្រជាពលរដ្ឋទូទៅដែលរងផលប៉ះពាល់អំពីរបបដឹកនាំសពថ្ងៃនេះដែលដឹកនាំដោយគណៈបកប្រជាជនប្រធានបទយើងថ្ងៃនេះនិយាយអំពីអឺគណៈបកប្រជាជនទីណាមានទុកលំបាកគឺមានគណៈបកប្រជាជនបាទអញ្ចឹង100% គឺប្រជាពលរដ្ឋមិនអាចសងំនៅស្ងៀមទេត្រូវតែក្រោកឈរធ្វើការទៀមទាដោយបុគ្គលិក Nagavel ពីព្រោះការងើបឡើងទៀមទារបស់បងប្អូននេះមិនមែនខុសច្បាប់ឯណា គឺច្បាប់គេមានការអនុញ្ញាតច្បាប់គេគេ មានចែងនៅក្នុងច្បាប់មេត្រារដ្ឋធម្មនុញ្ញតាពលបងប្អូន មានសិទ្ធិឈឺឆ្អាលចូលរួមកសាងប្រទេសជាតិគឺច្បាប់យើងនៅក្នុងរដ្ឋរដ្ឋធម្មនុញ្ញមានបាទ អញ្ចឹងបងប្អូនត្រូវតែក្រោកឈរមានភាពក្លាហានឡើងដោយបងប្អូននៅ Nagavel បើបងប្អូនសងំនៅស្ងៀមអត់ធ្វើអ្វីតតែសោះចាំតែអ្នកនយោបាយខាងគណៈបកប្រឆាំងចាំតែមន្ត្រីអង្គការសង្គមស៊ីវិលបាទអញ្ចឹងវាមិនអាចទៅរួចទេភាពអយុត្តិធម៌របស់បងប្អូនដែលរង ទុកលំបាកសពបែបយ៉ាងទាំងអស់ហ្នឹងมันអាចដោះស្រាយបានទេបើសិនជាបងប្អូនមិនចេញដោះស្រាយរួម គ្នាដោះស្រាយជាមួយនឹងមន្ត្រីគណៈបកប្រឆាំងមន្ត្រីអង្គការសង្គមស៊ីវិលឬក៏ដៃគូអន្តរជាតិបាទសម្រាប់បងប្អូនដែលគិតថាបដោយឲ្យអញ្ចឹងទៅគឺអត់អាចទេចាក់ដែងយើងមើលមើលបងប្អូន Nagavel បាទគាត់តស៊ូប្រហែលបាទ73ខែណាបាទ73ខែអញ្ចឹង មានអ្នកគេចាប់ផងមានអ្នកគេដោះលែងផងគេធ្វើទុកបុកម្នេញគាត់រាល់តែថ្ងៃតែម្ដងប៉ុន្តែគាត់នៅអត់ថមថយគាត់នៅអត់ខ្លាចញញើតទេពីព្រោះហេតុអីគាត់ធ្វើនឹងត្រឹមត្រូវតាមផ្លូវច្បាប់អត់មានខុសច្បាប់អីទេហើយបើបងប្អូនដតីទៀតក្នុងស្រុកខ្មែរជាពិសេសអ្នករងប៉ះពាល់រឿងបញ្ហាដីធ្លីរឿងបញ្ហារំលោភសិទ្ធិបែបសពបែបយ៉ាងហ្នឹងគឺបើសិនជាបងប្អូនអ្នកផ្សេងថាមិនប៉ះពាល់កន្លែងរបស់បងប្អូនអញ្ចឹងកុំខ្វល់ទុកឲ្យអ្នកដែលប៉ះពាល់នឹងគេតស៊ូខ្លួនគេទៅ អញ្ចឹងសង្គមហ្នឹងអត់អាចមានការផ្លាស់ប្ដូរហើយបងប្អូននៅតែអញ្ចឹងដូចតបថ្ងៃហ្នឹងនៅពេលដែលគណៈបកជំទាស់គណៈបកប្រឆាំងគាត់លែងធ្វើអីអ្នកដែលអ្នកដែលស្រឡាញ់យុទ្ធធម៌សង្គមអ្នកចង់ចង់ជួយបងប្អូនគាត់លែងខ្វល់អញ្ចឹងគាត់បដៅអញ្ចឹងដែរអញ្ចឹងសង្គមមួយហ្នឹងលែងបានបងប្អូនលែងឃើញមានពន្លឺសេរីភាពហ្នឹងអាហ្នឹងបើសិនជាខាងមន្ត្រីគណៈបកប្រឆាំងគាត់លែងគាត់លែងខ្វាយខ្វល់ជាមួយបងប្អូន អ្នកដែលស្រឡាញ់ភាពយុតិធម៌លេងបាយខលជាមួយនឹងបងប្អូនអញ្ចឹងបងប្អូនបណ្ដោយអញ្ចឹងទៅប្រទេសហ្នឹងកើតជាប្រទេសផ្ដាច់ការអញ្ចឹងចប់តែម្ដងលក្ខខណ្ឌមួយឬក៏ភាពចាំបាច់ដែលយើងត្រូវឲ្យបងប្អូនធ្វើការក្រោកឈរដូចយកគំរូ Nagavel នេះពីព្រោះយើងនិយាយតតាអញ្ចឹងវាជាសិទ្ធិរបស់បងប្អូនហើយបងប្អូនត្រូវប្រើសិទ្ធិឲ្យអស់លទ្ធភាពឲ្យច្បាប់មានចែងបងជំរានក៏បានមានប្រសាសន៍ខាងដើមបាទ បងប្អូនត្រូវមើលនៅពេលដែលមានការបោះឆ្នោតបងប្អូនសម្លឹងមើលគោលនយោបាយរបស់គណៈបកបាទតើគោលនយោបាយរបស់គណៈបកកបកខបកកហ្នឹងតើគោលនយោបាយគណៈបកមួយណាដែលមើលទៅអាចបងប្អូនជឿទុកចិត្ត100%ដែលបងប្អូនផ្ដល់ក្តីសង្ឃឹមផ្ដល់សញ្ញកឆ្នោតមួយសន្លឹកហ្នឹងទៅឲ្យពួកគាត់បងប្អូនគិតថាបុគ្គលហ្នឹងអាចដឹកនាំមូលដ្ឋានរបស់បងប្អូនអាចដឹកនាំស្រុកអាចដឹកនាំខណ្ឌអាចដឹកនាំខេត្តរបស់បងប្អូនឈានទៅដល់ការដឹកនាំប្រទេសមួយទាំងមូលឲ្យមានភាពចម្រើនក៏ដូចជាបងប្អូនហ្នឹងមានភាពរីកចម្រើន ផងដែររីកចម្រើនទូទូទៅទៅដល់មិនមែនរីកចម្រើនតែក្នុងឃុំរបស់បងប្អូនក្នុងស្រុកបងប្អូនឯងគឺយើងឲ្យរីកចម្រើនប្រទេសតែម្ដងអញ្ចឹងអ្វីដែលត្រូវតាមបាច់ក្រោកឈរឡើងទាំងអស់គ្នាហើយបើសិនជាម្នាក់ក្រោកពីរអ្នកនៅស្ងៀមអញ្ចឹងអត់អាចទេក្រោកគឺក្រោកស្រុកគ្នាតែម្ដងបងប្អូនគិតថាអ្នកអត់ក្រោកហ្នឹងក៏អត់ប៉ះពាល់អញ្ចឹងបើបងប្អូនគិតអញ្ចឹងវាអាត្មានិយមពេកឯងបងប្អូនអត់អត់មានបេះដូងមួយនៃការចែករំលែក លក្ខណៈអាភិបសម្លាញ់ភាពត្រឹមត្រូវហ្នឹងទៅការពារផលប្រយោជន៍ត្រឹមត្រូវបងប្អូនសង្ងំនៅស្ងៀមអញ្ចឹងវាជារឿងមួយដែលអត់ល្អហេតុអីបានជាយើងនិយាយថាតាក់ទងទៅនឹងគណៈបកនយោបាយបងប្អូនត្រូវមើលគោលនយោបាយពីព្រោះវាជារឿងសំខាន់ឥឡូវឆ្នាំឆ្នាំហ្នឹងខែ6ហ្នឹងនឹងមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយអញ្ចឹងបងប្អូនដឹងស្រាប់ហើយឥឡូវគណៈបកលេចធ្លោក្នុងស្រុកខ្មែរយើង គឺមានគណៈបក2ដែលអន្តរជាតិគេកំពុងតែចាប់អារម្មណ៍បាទគណៈបក2នោះបងប្អូននឹងឲ្យទី1គឺគណៈបកប្រជាជនគណៈបកកណ្ដាលអំណាចសពថ្ងៃហ្នឹងហើយមួយទៀតគឺមានគណៈបកភ្លើងទៀនអញ្ចឹងគណៈបកភ្លើងទៀនហ្នឹងជាពលរដ្ឋយើងមើលទៅសន្ទុះគឺខ្លាំងតែម្ដងបាទអញ្ចឹងមានតែគណៈបកភ្លើងទៀនហ្នឹងហើយដែលអាចប្រកួតប្រជែងជាមួយនឹងគណៈបកសង្គ្រោះជាតិជាមួយនឹងគណៈបកប្រជាជនបានអញ្ចឹងចំណុចនេះមិនមែនខ្ញុំចេះតែថាណាបងប្អូនមើលគោលនយោបាយទៅរបស់គណៈបកប្រជាជននិងគណៈបក ភ្លើងទៀនឬក៏មានគណៈបកតូចៗផ្សេងទៀតអញ្ចឹងមើលគោលនយោបាយទាំងអស់នោះទៅហើយមើលសមត្ថភាពទៅលើបេក្ខជនដែលគាត់ឈរឈ្មោះជាអ្នកតំណាងឲ្យបងប្អូនតាមមូលដ្ឋានស្រុកខណ្ឌវិធានីខេត្តនេះអញ្ចឹងបងប្អូនមើលទៅតើពួកគាត់ហ្នឹងជាជាជាបុគ្គលប្រភេទម៉េចដែលដែលអាចមកឈរឈ្មោះប្រកួតប្រជែងដើម្បីយកតំណែងក្នុងក្របខ័ណ្ឌរដ្ឋដឹកនាំមូលដ្ឋានរបស់ខ្លួននោះ ចឹងបងប្អូនមើលខ្លួនឯងមើលខ្លួនឯងហើយហើយជឿជាក់ហើយហើយបានន័យថាជឿជាក់យ៉ាងម៉េចជឿជាក់លើពួកគាត់ជឿជាក់លើអាការសម្រេចចិត្តរបស់ខ្លួនឯងនេះអញ្ចឹងនៅពេលដែលបងប្អូនជឿជាក់លើពួកគាត់ហើយជឿជាក់លើការសម្រេចចិត្តរបស់ខ្លួនថាគោលនយោបាយរបស់គណៈបកកនេះល្អហើយគណៈបកខនក៏ល្អហើយអញ្ចឹងបើគណៈបកឥឡូវយើងនិយាយឲ្យចំចំទៅដល់ឥឡូវគោលនយោបាយរបស់គណៈបកប្រជាជនគេចេញហើយគេដាក់ចឹងណាខាងអ្នកនាំពាក្យរដ្ឋាភិបាលគេបាន ប្រហែលក្នុងប្រហែលខែមុនគេថាគោលនយោបាយរបស់គណៈបកប្រជាជនគឺគេបោកសម្អាតគ្រឿងញៀននៅតាមមូលដ្ឋានណែបងប្អូនមួយម៉ាត់ហ្នឹងសម្លេងឆ្នោតធ្លាក់ក្ដុកតែម្ដងបើនៅប្រទេសគេសេរ៉ូតែម្ដងសម្លេងឆ្នោតប្រជាពលរដ្ឋមិនបានបោះអោយទេយើងមើលមើលគ្រាន់តែពាក្យមួយម៉ាត់ថាគោលនយោបាយគេនឹងបោះបោកសម្អាតគ្រឿងញៀននៅតាមមូលដ្ឋានអញ្ចឹងបានស្រុកខ្មែរពោពេញទៅដោយគ្រឿងញៀនតែម្ដង25ខេត្តរាជធានីហ្នឹងមើលចង់ចំណុចនេះ ពុកម៉ែបងប្អូនរឿងសំខាន់ណាបាទហើយយើងមើលគណៈបកផ្សេងតើគោលនយោបាយគណៈបកផ្សេងអឥឡូវខ្ញុំលើកចំចំតែបងណាគោលនយោបាយគណៈបកភ្លើងទៀនគោលនយោបាយមានគណៈបកស្អីទៀតបាទខ្ញុំមិនទៅជាចាំទេគណៈបកដែលតូចតូចហ្នឹងគឺខ្ញុំអត់ចាំព្រោះសំលេងពួកគាត់ភាកតិចអញ្ចឹងមិនមែនថាយើងមិនផ្ដល់តម្លៃឲ្យគាត់ទេយើងផ្ដល់ឲ្យដែរប៉ុន្តែភាកតិចគឺជួនកាលយើងមិនបានចាប់អារម្មណ៍អញ្ចឹងណាប៉ុន្តែគោលនយោបាយគឺសំខាន់ទៅលើពុកម៉ែបងប្អូនជាប្រវត្តជាអ្នករើសបាទជាអ្នករើស ឥឡូវខ្ញុំសូមបកមកបន្តិចទៀតតាក់ទងទៅនឹងប្រធានបទដដែលយើងមើលកំឡុងពេលអឺនេះប្រជាពលរដ្ឋកំពុងតែជួបបញ្ហាលំបាកខ្លាំងមិញយើងលើកពី Nagavel ឥឡូវយើងលើកពីប្រជាពលរដ្ឋទូទៅតែម្ដងបញ្ហាផ្នែកសេដ្ឋកិច្ចតទៅនឹងបញ្ហាផ្នែកសេដ្ឋកិច្ចណាពុកម៉ែបងប្អូនផ្នែកសេដ្ឋកិច្ចអញ្ចឹងមិនមែនថាខ្ញុំមិនមែនថាលោកមិនរងលោកបងជំរឿនក៏ដូចជាពុកម៉ែបងប្អូននៅកំពុងតែតាមអានទស្សនានេះអឺអឺនិយាយទេវាជាការពិតហើយដឹងដូចគ្នាដែរ នៅពេលដែលវិបត្តិពិភពលោកកំពុងតែជួបនឹងបញ្ហារវាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងវិបត្តិប្រេងតាក់ទងទៅនឹងវិបត្តិប្រេងបាទប្រេងណាអញ្ចឹងនិយាយនៅក្នុងស្រុកខ្មែរពិភពលោកឡើងដូចគ្នាមែនប្រេងប៉ុន្តែយើងទៅប្រៀបធៀបទៅមើលប្រាក់ខែជនបរទេសបរទេសនោះតើការឡើងថ្លៃសាំងថ្លៃប្រេងថ្លៃហ្គាសថ្លៃម៉ាស៊ូតអីហ្នឹងតើគេឡើងរបៀបម៉េចហើយនៅក្នុងស្រុកខ្មែរយើងរបៀបដោះស្រាយយ៉ាងម៉េចយើងឃើញទេនៅពេលដែលប្រេងសាំងឡើងខ្ពស់ បើចុះចុះចុះយឺតប៉ុន្តែឡើងឡើងលឿនតែម្ដងហើយលោកប៊ុនរងគាត់បានចាក់នៅវីដេអូនៅតាមឯកសារ Global Witness តាក់ទងទៅនឹងមុខជំនួញរបស់ក្រុមគ្រួសារតកូលហ៊ុនយើងឃើញមានក្រុមហ៊ុនអឺ Tesla បាទអធិស្ឋានមិន Tesla ដូចជា Tela បាទ Tela មែនទេបាទលោកប៊ុនរងបាទហ្នឹងហើយក្រុមហ៊ុន Tela បាទអញ្ចឹងក្រុមហ៊ុន Tela ហ្នឹងគឺមានភាគហ៊ុនរបស់ខាងបាទក្រុមគ្រួសារតកូលហ៊ុនអញ្ចឹងយើងមើល ហេតុអីបានជាប្រេងសាំងយើងឡើងឡើងថ្លៃកប់បើឡើងខ្ពស់មែនតើយើងអត់យើងថាយើងមិនបន្ទោសក្រុមហ៊ុនទេព្រោះគេថាពិភពលោកគេឡើងដូចគ្នាអូខេយើងទទួលស្គាល់ថាឡើងដូចគ្នាប៉ុន្តែគេឡើងគេមានកម្រិតគេឡើងយើងយើងឡើងស្រើតតែម្ដងហើយវិធីសាស្ត្រដោះស្រាយរបស់រដ្ឋាភិបាលចំណាត់ការរបស់រដ្ឋាភិបាលដំណោះស្រាយជូនប្រជាពលរដ្ឋគឺយើងមើលអត់ឃើញអត់ឃើញមានហើយកាលណាយើងនិយាយលើរឿងតាក់ទងនឹងប្រេងសាំងទៀតសោតយើង នឹកឃើញដល់រឿងដែលប្រេងប្រេងប្រេងខ្មែរយើងដែលដែលបាត់ទៅបាទដែលបាត់រាប់សិបម៉ឺនបារ៉ែលដែលបាទក្រុមហ៊ុន Christine Chris Energy ដែលលួចដឹកទៅដល់ខាងឥណ្ឌូនេស៊ីចាប់បានបានដឹងព័ត៌មានហ្នឹងហើយមកដល់ពេលនេះបាទមួយឆ្នាំហ្នឹងបាទមួយឆ្នាំជាងហើយបាទពី2021ឥឡូវចូលមក2022យើងបាទចាំថា5 6ខែយើងគិតថាមួយឆ្នាំជាងចុះបាទបានថាវាចូល2021 22បើរាប់អញ្ចឹងវាដូចជាមើលទៅវាញ៉ៃញ៉ៃអញ្ចឹង យើងថាតាំងពីពេលបាត់ប្រេងនឹងមកហើយមកដល់ឥឡូវដំណោះស្រាយអត់មានអញ្ចឹងទំនួលខុសត្រូវរបស់តំណាងរាស្ត្ររបស់អ្នកដឹកនាំប្រទេសរបស់មន្ត្រីគណៈបកប្រជាជនឃើញទេអត់មានទេអញ្ចឹងទីណាមានគណៈបកប្រជាជនទីនោះមានការលំបាកបាទវាពិតជាត្រឹមត្រូវបាទអញ្ចឹងខ្ញុំសូមចូលរួមប៉ុណ្្នឹងសិនបាទលោកមនរងបាទបាទអឺសូមអរគុណបងទាំងពីរក្នុងការបកស្រាយសំណួរនេះបានយ៉ាងក្បោះក្បាយហើយយើងមើលឃើញថាបើសិនជាពលរដ្ឋគាត់អត់ងើប ឈរតស៊ូឡើងទេជាពិសេស ក្រុមហ៊ុន Nagavel បុគ្គលិក Nagavel បើសិនជាគាត់អត់ក្រោកឈរឡើងទេខ្ញុំគិតថាថ្ងៃនេះមកដល់ពេលនេះគឺសហជីពរបស់គាត់ដូចជាពិសេសគឺកញ្ញាឈឹមស៊ីថច្បាស់ជារបបលោកហ៊ុនសែនមិនដោះលែងទេបានថាគាត់ព្យាយាមតស៊ូទោះលំបាកយ៉ាងណាអីយ៉ាងណារាល់ថ្ងៃគឺគាត់តស៊ូឲ្យឃើញហើយការតស៊ូនោះគឺយើងធ្វើដោយអហិង្សាដូចបងវិបុលបាននិយាយមិញអញ្ចឹងគឺពួកយើងមានផ្លូវច្បាប់ការពាររបស់ពួកយើងសំខាន់ពួកយើងត្រូវបង្ហាញពីសម្លេងរបស់ពួកយើង ឧទាហរណ៍ដូច Martin Luther King Jr គាត់បានប្រាប់ឲ្យគាត់ជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញមួយគឺគាត់ថាបើសិនជាយើងរត់បានយើងរត់បើយើងរត់អត់បានយើងដើរបើសិនជាយើងដើរបានយើងលូនប៉ុន្តែឲ្យដំណើររបស់យើងទៅមុខយើងអាចពេលដែលយើងជួបទុកលំបាកឧទាហរណ៍សហគមន៍មួយមានទុកលំបាកហើយគាត់ឈប់ច្បាស់ជាគេអត់ដោះស្រាយគាត់ទេព្រោះគាត់ជួបទុកលំបាកគាត់អត់ស្រ័យប្រាប់គេថាគាត់លំបាកផងមិនគេដឹងថាគាត់លំបាកអញ្ចឹងគេអត់មានអ្នកណាជួយគាត់ទេ ដូចក្រុមហ៊ុន Nagavel នៅពេលបុគ្គលិក Nagavel នៅពេលដែលគាត់ជួបទុកលំបាកគាត់បង្ហាញប្រាប់ពិភពលោកតែម្ដងអញ្ចឹងយើងមានមានស្ថានទូតមានសារព័ត៌មានអន្តរជាតិមានក្រុមអ្នកប្រជាធិបតេយ្យដូចជាពួកយើងជួយសបផ្សាយពួកគាត់ជុំវិញអញ្ចឹងមិនថាបើសិនជាបងប្អូនមានទុកលំបាកសូមក្រោកឈរឡើងដើម្បីបង្ហាញសម្លេងរបស់បងប្អូនថាបងប្អូនកំពុងតែលំបាកបើទោះជារបបលោកហ៊ុនសែនមិនជួយយើងក៏យើងមានអន្តរជាតិក៏យើងមានអ្នកប្រជាធិបតេយ្យក៏យើងមានអ្នកតស៊ូដើម្បីផ្សព្វផ្សាយយើងជួយចងក្រងគ្នាឲ្យយើង តស៊ូឡើងទាំងអស់គ្នាទើបយើងទទួលបានជោគជ័យទោះទុកជោគជ័យនឹងវាបានបន្តិចបន្តួចក៏យើងដើរទៅមុខបន្តិចដែរយើងអត់នៅស្ងៀមបើសិនជាយើងដូចខ្ញុំបានប្រាប់អញ្ចឹងបើសិនជាយើង មានទុកលំបាកយើងមានទុករាប់សិបឆ្នាំទុកនឹងរហូតអត់មានការកែប្រែហើយជនប្រតិការបងប្អូនត្រូវចាំគេអត់បញ្ឈប់ទេការធ្វើទុកបុកម្នេញយើងគឺគេធ្វើគ្រប់រូបភាពដែលគេអាចធ្វើបានដូចគេធ្វើមកលើបពប្រឆាំងអញ្ចឹងអញ្ចឹងថ្ងៃនេះគេមកធ្វើមកលើពួកខ្ញុំបន្ទាប់មកគេគេធ្វើទៅលើបងប្អូន Nagavel បន្ទាប់មកគេធ្វើទៅក្រុមណាផ្សេងទៀតយើងមិនដឹងយើងអត់ដឹងទេ ព្រោះដូច្នេះហើយយើងត្រូវចេះចងក្រងគ្នាទៅវិញទៅមកដើម្បីឲ្យកម្លាំងយើងតស៊ូបងប្អូនមិនមែនតស៊ូដើម្បីគណនយោបាយឬអីបងប្អូនត្រូវតស៊ូដើម្បីខ្លួនឯងតស៊ូដើម្បីជាតិយើងព្រោះទៅពេលយើងមានទុកលំបាកអត់មានអ្នកគេមកជួយយើងទេយើងបានតែត្រូវតែតស៊ូខ្លួនឯងហើយបើយើងចងក្រងគ្នាទើបកម្លាំងយើងជោគជ័យហើយជនផ្ដាច់ការគេខ្លាចបំផុតការចងក្រងគ្នាការដែលពួកយើងធ្វើការរួមគ្នាទៅវិញទៅមកហើយក្នុងថ្ងៃនេះគឺយើង ប្រធានបទយើងលើកឡើងនេះគឺយើងមើលឃើញទៅវាដូចជាលំបាកគ្រប់រឿងណាបើយើងយកមកបកស្រាយមួយថ្ងៃនេះអត់អស់ទេព្រោះយើងឃើញលោកហ៊ុនម៉ាណីគាត់ជាយុវជនមួយដែលគាត់ជាកូនចុងដាច់ការយើងអាចប្រើភាសាជាតែម្ដងទៅពីដើមមកយើងគិតថាយុវជនដែលបងប្អូនចេះតែសម័យថាប្រហែលជាយុវជនសម័យថ្មីបានឃើញពិភពលោកខាងក្រៅច្បាស់ជាមានចិត្តគំនិតក្នុងការស្រឡាញ់ប្រជាពលរដ្ឋមានការអភិវឌ្ឍជាតិពិតប្រកបដែរតែទៀតពិតយើងមើលគំរូកូនលោកហ៊ុនសែនយើងមើលគំរូកូនលោកសាយឈុំ យើងមើលគំរូកូនលោកសខេងផ្សេងផ្សេងអត់ទាន់បានបង្ហាញប្រាប់មកពួកយើងដែលជាយុវជនចំនួនក្រោយថាពួកគាត់ពិតជា អ្នកដែលបានរៀនសូត្រក្រៅប្រទេសហើយយកចំណេះជំនាញហ្នឹងទៅបម្រើប្រជាពលរដ្ឋទៅបម្រើប្រទេសជាតិខ្លួនប្រកបដោយគុណធម៌ឯងគឺគាត់ធ្វើការក្រៅគំនាបរបស់ឪពុករបស់គាត់ដែលជាជនផ្ដាច់ការតតពូជហ្នឹងគេហៅបើយើងនិយាយត ចំនួនតអីវាមើលទៅខុសព្រោះពួកគាត់នេះធ្វើការជាលក្ខណៈពូជបើធ្វើឪពុកធ្វើបាបប្រជាពលរដ្ឋប៉ុណ្ណឹងហើយកូន អត់ហ៊ាននិយាយទេគឺចាំតែសរសើរឪពុកចាំតែបង្កើតព័ត៌មានផ្សេងផ្សេងដើម្បីបិទបាំងការពិតដែលការដឹកនាំរបស់ឪពុករបស់ក្រុមគ្រួសាររបស់ខ្លួនហ្នឹងធ្វើខុសលើប្រជាពលរដ្ឋបាននេះថាគាត់ជាចំណែកមួយនៃការចូលរួមជាមួយនឹងចំណែកការអញ្ចឹងខ្ញុំជាយុវជនជំនាន់ថ្មីយើងអត់មានអីត្រូវទុកចិត្តគាត់ទេព្រោះគាត់អត់បានបង្ហាញប្រាប់ពួកយើងហើយដូចយើងថ្ងៃនេះយើងយើងសិតតែយុវជនក្នុងប្រជាធិបតេយ្យហើយខ្ញុំសង្ឃឹមថាយុវជនដែលមានចិត្តគំនិត ហើយបានសិក្សារៀនសូត្រគុំបម្រើជនបដិការទៀតយើងមើលថាតើនរណាដែលបានបម្រើប្រជាពលរដ្ឋពិតប្រាកដយើងចូលរួមជាមួយនឹងក្រុមហ្នឹងទើបយើងអាចប្រើប្រាស់ចំណេះជំនាញរបស់យើងដើម្បីជួយប្រជាពលរដ្ឋពិតយើងពិតប្រាកដបើមិនជាយើងមានចំណេះជំនាញហើយយើងទៅបម្រើជនបដិការដដែលអត់មានប្រយោជន៍ទេបងប្អូនបងប្អូននឹងធ្វើការលក្ខណៈ system system យ៉ាងម៉េចបើមិនជាមេដាក់ឲ្យមកអញ្ចឹងគឺយើងនឹងធ្វើអញ្ចឹងទៅតាមគេរហូតយើងប្រកែកអត់បានទេព្រោះ ជនអាចារ្យគឺគេធ្វើការគលៀមអញ្ចឹងតែបើយើងជាអ្នកលទ្ធិជាតៃមេដាក់ការងារឲ្យឬមួយក៏យើងមានក្រុមមានជាធីមអីមួយយើងពិភាក្សាគ្នាទៅវិញទៅមកយើងបានផ្ដោះប្ដូរគំនិតរបស់យើងទើបយើងធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនបើជនបដិការគេអត់ខ្វល់ពីការរីកចម្រើនទេគឺគេពុករលួយតែម្ដងហើយជនបដិការបងប្អូនគេគឺគេធ្វើការបែបហ្នឹងតតកូលអញ្ចឹងបើយើងនៅតែបន្តដូចជាលោកហ៊ុនសែនគាត់បានប្រកាសឲ្យថាគាត់នឹងឲ្យកូនគាត់បន្ត តំណែងនាយករដ្ឋមន្ត្រីពីគាត់បងប្អូនសាកសម័យមើលលោកហ៊ុនសែនជាជនផ្ដាច់ការហើយកូនគាត់អត់តន់បង្ហាញស្នាដៃអីមួយដែលយើងមើលឃើញថាគាត់ជាអ្នកលទ្ធិជាតិតៃទេច្បាស់ហើយទីណាមានគណៈបកប្រជាជនទីនោះនឹងមានទុកលំបាកបន្តទៀតតើបងប្អូននៅចង់បានតពូជតទុកលំបាកហ្នឹងប្រហែលឆ្នាំទៀត30លោកហ៊ុនសែន40ឆ្នាំជាងអញ្ចឹងលោកហ៊ុនម៉ាណែតគាត់ទំនៅក្មេងដែរខ្សែលបាក់ខ្សែជាងច្បាស់ណាស់គាត់នឹងអាចកាន់អំណាចបាន30 40ឆ្នាំតទៅទៀតអញ្ចឹងបងប្អូននៅតែលំបាកតពូជ អត់បានទេបងប្អូនយើងអត់អាចឈោះនៅជំហរបែបហ្នឹងបានទេអញ្ចឹងសូមឲ្យបងប្អូនគិតត្រេះរិះពិចារណាឡើងវិញតើតើពួកយើងគួរតែងើបឈលតស៊ូឡើងឬមួយក៏យើងខ្លាចតែគិតថាអើយខ្ញុំនៅក្នុងរបបផ្ដាច់ការខ្ញុំខ្លាចខ្ញុំអត់ចេញមុខទេពេលដែលជួបទុកលំបាកហើយគឺខ្ញុំដឹកដេកផ្ទះអត់កើតខ្ញុំជាអ្នកតស៊ូមួយពួកយើងតស៊ូមែនតើនេះហើយគេប៉ិតណាយើងធ្វើតែបិទថាពួកយើងនៅក្រៅប្រទេសនេះប៉ិតមែនយើងតស៊ូវាអស់ មិនថាអស់លទ្ធភាពយើងតស៊ូឲ្យអស់មែនតើតែបើសិនជាពួកយើងនៅក្នុងប្រទេសច្បាស់ជាអាចជាប់គុកឬក៏បាត់បង់អាយុជីវិតដោយសារគេធ្វើគៀទៀតពួកយើងតស៊ូខ្លាំងមែនតើយើងអត់នៅស្ងៀមទេហើយបងប្អូនកុំប្រើពាក្យថាពួកយើងរត់ចោលស្រុកបើពួកយើងរត់ចោលស្រុកពិតមែនណាពួកយើងមិនបាច់ធ្វើការសង្គមទេយើងទៅធ្វើយើងទៅថៃយើងទៅអីបាត់ទៅធ្វើការប្រទេសគេបាត់អីអីចឹងណាប៉ុន្តែនេះយើងតស៊ូរហូតដល់គេធ្វើទុកបុកម្នេញយើងយើងបើនិយាយពីរឿងរត់ទៅថៃទៀតអត់មានអ្នកណារត់ទៅថៃទៀតព្រោះលោកហ៊ុនសែននឹងធ្វើ ទុកបុកម្នេញឲ្យប្រជាពលរដ្ឋអត់មានការងារធ្វើបើយើងនិយាយវាច្រើនពេកយើងនិយាយមួយថ្ងៃវាអស់តែគាត់ខ្ញុំដូចថាយើងធ្វើការងារសង្គមហើយខ្ញុំអត់ចង់ឲ្យបងប្អូនប្រើពាក្យរត់ចោលស្រុកទៀតទេព្រោះពួកយើងមិនរត់ចោលស្រុកទេយើងគេធ្វើទុកបុកម្នេញយើងឲ្យនៅក្នុងស្រុកហើយយើងមើលចំហថ្នាក់ដឹកនាំរបស់ពួកយើងមើលគាត់ចង់ចូលទៅស្រុកតែប៉ុន្តែអត់ឲ្យពួកយើងហើយសូម្បីតែពួកខ្ញុំក៏គេមានដីកាចាប់ខ្លួនហើយគេលុបទាំងប៉ាសពតទៀតខ្ញុំធ្វើដំណើរមកសហរដ្ឋអាមេរិកនេះគឺខ្ញុំអត់ប្រើប៉ាសពតទេគឺខ្ញុំមានតែលិខិតទទួលស្គាល់ពីអន្តរជាតិសហរដ្ឋអាមេរិកមួយសន្លឹកគត់ បានន័យថាគេព្រមទទួលយើងព្រោះនៅព្រោះយើងជាអ្នកលទ្ធិប្រជាធិបតេយ្យហើយយើងជឿជាក់ថាបើយើងជាជនក្បត់ជាតិយើងរត់ចោលស្រុកយើងអត់បានធ្វើកិច្ចការងារដើម្បីជាតិសហរដ្ឋអាមេរិកគេមិនទទួលយើងទេអញ្ចឹងប៉ុន្តែខ្ញុំសូមបង្ហាញចំហថាខ្ញុំមកដល់សហរដ្ឋអាមេរិកពិតមែនតែខ្ញុំនៅតែបន្តកិច្ចការងាររបស់ខ្ញុំបន្ថែមទៀតហើយដូចខ្ញុំសប្តាហ៍នេះក៏ខ្ញុំជាអនុប្រធានយុវជនមួយ នៅក្រៅប្រទេសដើម្បីខ្ញុំប្រមូលកម្លាំងយុវជនដូចក្មេងៗយើងយើងចេះប្រើសម្លេងរបស់យើងពីក្រៅប្រទេសជួយលើក បើយើងអត់បានបញ្ចេញសកម្មភាពផ្ទាល់ក៏យើងបានជួយលើកទឹកចិត្តផ្ដល់ជាវិធីសាស្ត្រផ្ដល់ជាគំនិតអីផ្សេងផ្សេងជួយគ្នាទៅវិញទៅមកហើយខ្ញុំមកក្នុងថ្ងៃនេះគឺខ្ញុំមកផ្ដល់គំនិតរបស់ខ្ញុំហើយបងប្អូនអាចស្ដាប់បើបងប្អូនយកទៅពិចារណាបានបងប្អូនយកទៅពិចារណាយើងតស៊ូទាំងអស់គ្នាអត់នៅស្ងៀមបើសិនជាខ្ញុំរត់ចោលស្រុកពាក្យតែរត់ចោលស្រុកតខ្ញុំអត់ធ្វើអីសោះខ្ញុំមកក្រៅប្រទេសនេះហើយខ្ញុំលេងខ្វល់នឹងប្រទេសជាតិអាហ្នឹងបាទបងប្អូនប្រើពាក្យហ្នឹងសំចំពោះពួកខ្ញុំដែរជាអ្នកសំប៉ុន្តែពួកខ្ញុំអត់បានណា ពួកខ្ញុំមើលឃើញបងជំរឿនគាត់ខំប្រឹងប្រែងឡើងគ្រប់កម្មវិធីដើម្បីបង្ហាញគំនិតរបស់គាត់ក្នុងការជួយដល់ស្រោចស្រង់វិធីជាតៃដោយប្រយោលក្តីដែលផ្ទាល់ក្តីដូចបងវិបុលយើងឃើញស្រាប់ហើយស្វ័យត្បិតតែគាត់រស់នៅប្រទេសកូរ៉េតែគាត់ជាប្រធានចលនាមួយដើម្បីតស៊ូឬមួយក៏ប្រមូលយុវជនយើងនៅប្រទេសកូរ៉េដែលស្រឡាញ់ជាតិហ្នឹងហើយត្រូវបានដោយសារកម្ពុជាអត់មានការងារធ្វើទៅរត់ដល់ធ្វើការដល់ប្រទេសកូរ៉េហ្នឹងគឺយើងនៅតស៊ូដើម្បីប្រទេសជាតិយើងយើងអត់មាន ឈប់ហើយយើងទៅដេកសុកសនុកសុកស្រួលនៅប្រទេសគេមិនស្រួលណានៅប្រទេសគេសិទ្ធអ្នកធ្វើការសិទ្ធអ្នករៀនបងអស់គ្នានឹងអត់មានស្រួលទេអញ្ចឹងយើងខ្ញុំគិតថានៅពេលនេះយើងត្រូវតែចេះរួមកម្លាំងគ្នាឈប់មើលបំណាំគ្នាទៅវិញទៅមកគឺបងប្អូនត្រូវចាប់ផ្ដើមចេញជាសកម្មភាព ចេញជាគំនិតដោយខ្លួនឯងតស៊ូទាំងអស់គ្នាយើងជាអ្នកប្រជាធិបតេយ្យដល់ពេលដែលយើងរួមគ្នាក្នុងពេលណាមួយយើងនឹងឈ្នះជើងបដិការជាមិនខាន ឥឡូវដោយសារពេលវេលាយើងដល់ទីចិត្តដល់ទីបញ្ចប់តើបងជំរឿនបងមានអីផ្ដាំផ្ញើជូនក្រោយក៏ដូចជាមានកលឹះអីដើម្បីចែករំលែកដល់យុវជនយើងសូមអញ្ជើញអូនបនរងដោយសារពេលវេលាគៀកហើយខ្ញុំមែនតើទៅគឺចង់បកស្រាយច្រើនពាក់ព័ន្ធនឹងធានបត់ទីណាមានទុកលំបាករបស់ជាពលរដ្ឋទីនោះមានគណៈបកជាជនវាបែរជាប្រច្រាស់ទៅវិញទីណាមានគណៈបកជាជនទីនោះ ការលំបាករបស់ជីវរដ្ឋដុបលំបាករបស់ជីវរដ្ឋគ្រិតតែច្រើនទៅច្រើនទៅនេះហើយបែបខ្ញុំសរបញ្ជាក់ថាយើងកុំបាច់កលេចទៅមើលឆ្ងាយដល់ខេត្តណានៃឆ្ងាយឆ្ងាយរាប់រយគីឡូមិនបាច់ទេយើងមើលក្បែរផ្ទះលោកហ៊ុនសែនណាខាងឆ្វេងដៃផ្ទះលោកហ៊ុនសែននៅវិមានឯក្រេតគឺនាការវើនឹងតែម្ដងរហូតដល់មកនេះមិនត្រូវបានដោះស្រាយណាអត់បានដោះស្រាយ នៅក្បែរជាគណៈបព្វជិជននៅចកាមនតែម្ដង បាទមិនលោកតាលោកជ័យបងប្អូនជាពលរដ្ឋឲ្យជ្រាបថាគណៈបព្វជិជនប្ររូបភាពមកប្រាសពិនភ្នែកមិនក្រោយពងនៀបខ្ញុំជាយុវជននៀបខ្ញុំជាប្រជាពលរដ្ឋខ្មែរក្រឡេកតែបន្តិចឃើញការសម្ដែងរបស់គណៈបព្វជិជនការពិតមែនទេនៅលោកតាលោកជ័យជនជាតិបុគ្គលិកណាការវល់អត់ត្រូវបានជួបបញ្ហាច្រើនចឹងទេប៉ុន្តែគេមិនដោះស្រាយទុកឲ្យបញ្ហានេះ ដើម្បីបន្សាបស្ថានភាពផ្សេងផ្សេងដូចជាក្រមស្ត្រីថ្ងៃសុខដែលពួកគាត់តែងតែទៀមទាតបាទៅមុខតុលាការឬដាក់ញត្តិទៅស្ថានទូតផ្សេងផ្សេងសួរថាគណៈបព្វជិជនបានរកដំណោះស្រាយឲ្យពួកគាត់ទេក្នុងនាមជាប្តីរបស់គាត់ជាជាជាជាប្រជាពលរដ្ឋគ្រប់គ្រងគណៈបកប្រឆាំងមួយគ្មានអីក្នុងខ្លួនសោះបែរទៅចោតបត់ញុះញង់ណាមូលបង្កាច់បដិវត្តពណ៌បត់ អីណាក្រុមឧទាមសួរគាត់ធ្វើអីខុសមានក៏ភ្លើងមានផ្ដាប់ប្រវត្តិទេណាគាត់តែគាត់ជួបជុកគ្នាហូបនំបញ្ចុកមិត្តសាមគ្គីនឹងគ្នាសោះបែរជាចាប់គាត់ដាក់គុកម្ដងមកនេះត្រូវបានកាត់ទោសរហូតដល់ថ្នាក់ដឹកនាំកាត់ទោសចំនួនពី5ឆ្នាំទៅ10ឆ្នាំទៀតពេលដែលកាត់ទោសទៀតតុលាការបានចេញដីកាហៅជនត្រូវចោទមកធ្វើខ្លួន ប៉ុន្តែតឡាការប៉ុន្តែរដ្ឋាភិបាលមិនអនុញ្ញាតឲ្យជនត្រូវចោតនោះចូលខ្លួនមកទេដោយវត្តមានលោកប្រធានសំណស៊ីលោកជំទាវមូសុខួរអេដាមអេងឆៃអៀងអេដាមហូវ៉ាន់និងក្រុមផ្សេងផ្សេងទៀតបែរជាបិទផ្លូវតើតឡាការនឹងយ៉ាងម៉េចបងប្អូនពិចារណាបងប្អូនគ្នាហើយមួយទៀតភាពអយុត្តិធម៌នៅប្រទេសកម្ពុជាបងប្អូនគណៈបព្វជិជនណាពិតមិនឆ្លាតទេបោកប្រាស់បានតែអ្នកដែលធ្វើ ការឲ្យមានគេហៅថាមានលៀបស្ការៈក្នុងគណៈបកប្រជាជនខ្ញុំចង់យកពាក្យស្លោកបាទចង់លើកពាក្យស្លោកលោកគ្រូសនរាមកនិយាយដែលគាត់ខ្ញុំឃើញរូបភាពដែលនៅខេត្តស្វាយរៀងថ្ងៃទី13លោកហ៊ុនម៉ាណីបានចុះបង្ហាត់យុវជនគេថាទីណាមានគណៈបកជាជនទីណាមានប្រជាពលរដ្ឋរងគ្រោះមានគណៈបកជាជនពិតត្រឹមត្រូវប៉ុន្តែហ៊ុនម៉ាណីបង្រៀនយុវជនខេត្តស្វាយរៀងមួយថា អត់ដែលឲ្យយុវជនខេត្តស្វាយរៀងនឹងចុះមើលព្រំដែនទេបាទអត់ដែលអបរៀនយុវជនខេត្តស្វាយរៀងចុះមើលព្រំដែនទេមានន័យថាម៉េចលោកគ្រូសន្និរាថាយុវជនគណៈបព្វជិជនមិនមែនសត្វឆ្កែទេប៉ុន្តែគណៈបព្វជិជនបានបង្រៀនយុវជនគណៈបព្វជិជនធ្វើសត្វធ្វើសត្វឆ្កែអានេះជាភាសារបស់លោកគ្រូសន្និរាហើយខ្ញុំបានព័ត៌មានមួយទៀតប្រហែលថ្ងៃ កាលពីថ្ងៃអង្គារថ្ងៃច័ន្ទនេះខ្ញុំមានអត្ថបទមួយដែលជាគ្រូបង្រៀននៅខេត្តស្វាយរៀង បាននាំកូនសិស្សបាទបាននាំកូនសិស្សចុះទៅមើលបង្គោលលេខ202បាទទៅមើលបង្គោលព្រំដែនលេខ202នោះក៏ត្រូវបាន គេខាត់ខ្លួនគាត់បាទហើយចាប់បាត់ហើយយើងអត់តាក់ទងបាននៅព័ត៌មាននេះហើយខ្ញុំកំពុងស្រាវជ្រាវថាតើគាត់ទៅដល់ណាហើយ នេះជារូបភាព បាទនេះជារូបភាពដែលលោកគ្រូរូបធំនេះជា លោកគ្រូបង្រៀនដែលនាំកូនសិស្សចុះទៅមើលបង្គោលព្រំដែន បាទនៅខេត្តស្វាយរៀងលេខ202បាទលេខ202បង្គោលព្រំដែនត្រូវបានអាជ្ញាធរយួនចាប់បាទអាជ្ញាធរយួនចាប់ហើយឃើញគាត់នាំកូនសិស្សទៅមើលបង្គោលព្រំដែនហ្នឹងបងប្អូនណាណាយើងអត់អាចនៅស្ងៀមទេបងប្អូននេះជាវិរៈភាពរបស់លោកគ្រូបង្រៀននៅខេត្តស្វាយរៀងមួយរូបបាទបានបានបាននាំកូនសិស្សទៅតែឃើញយុវជនគណៈបព្វជិជនដែលចុះទៅមើលព្រំដែនដោយយុវជនយួនដោយ ខាងក្រសួងអប់រំយួនយកយុវជនគេមកមើលព្រំដែនអត់មានអត់មានចឹងគណៈបព្វជិជនរាល់ថ្ងៃបងប្អូនដឹងហើយថាគណៈបព្វជិជនបានបង្កើតឡើងដោយហូជីមិញគណៈបព្វជិជនបានបង្កើតឡើងនៅឆ្នាំ1951មកដល់សប្តាហ៍នេះគណៈបព្វជិជនបានអនុញ្ញាតឲ្យជនជាតិយួនមកលើប្រទេសកម្ពុជាយើងយ៉ាងរាប់លានបាទរាប់លានតាំងពីលើទឹកនៅលើគោកគ្រប់កន្លែងរហូតដល់អនុញ្ញាតសម្បទានដីអនុញ្ញាតធ្វើស្តុកមានសមាគមគ្រប់បែបយ៉ាងណា គឺគឺប្រទេសជាតិយើងប្រឈមដូចនឹងប្រទេសគ្រីមៀអញ្ចឹងដូចអ៊ុយក្រែនអញ្ចឹងបាទរាល់ថ្ងៃឃើញហើយគ្រីមៀគាត់បងប្អូនមើលគំរូហើយអញ្ចឹងខ្ញុំមិនរៀបរាប់ច្រើនទេដោយសារពេលវេលាហើយខ្ញុំសង្ឃឹមថាបងប្អូននៅថ្ងៃខាងមុខនេះនឹងជ្រើសរើសយកមេឃុំបំរើរាជកុំជ្រើសរើសយកមេឃុំដែលបំផ្លាញរាជបំផ្លាញប្រជាពលរដ្ឋបំផ្លាញទ្រព្យសម្បត្តិជាតិបន្តទៀតបាទសូមអរគុណសូមអរគុណអូនមរង បាទសូមអរគុណមកជម្រឿនចោះបងវិបុលមានអីប្រាំផ្ញើចុងក្រោយដល់យុវជនយើងទីផ្សេងបាទសូមជម្រាបអរគុណដោយសារពេលវេលាបាទគៀកមកចិត្តនឹងដល់ទីបញ្ចប់ហើយបាទសូមអរគុណបងជម្រឿនក៏ដូចលោកពេងរងនិងពុកម៉ែបងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ទីបញ្ចប់បាទខ្ញុំសូមខ្លីទេបាទខ្ញុំសូមខ្លីទេបាទតកតងទៅនឹងប្រធានបទក៏ដូចជាបាទអឺអ្វីដែលជាចុងក្រោយហ្នឹងបាទការផ្ដាំផ្ញើបាទ ក៏ដូចជាខ្ញុំពិបាកថាស្នើសុំបាទគឺខ្ញុំសូមឲ្យបងប្អូនហ្នឹងបាទបាទគឺប្រើការសម្រេចចិត្តឆន្ទៈរបស់ខ្លួនឯងក្នុងការជ្រើសរើសមេដឹកនាំប្រទេសណាទាំងនៅមូលដ្ឋានបាទទាំងនៅមូលដ្ឋានថ្នាក់ជាតិបាទរហូតពីថ្នាក់មូលដ្ឋានឃុំស្រុកខណ្ឌខេត្តរាជធានីដល់ក្រុងហ្នឹងបាទ គឺត្រូវការធ្វើការជ្រើសរើសសម្រាប់ចិត្តដោយខ្លួនឯងហើយបន្ថែមបន្តិចបាទដោយសារពេលវេលាយើងវាខ្លីបាទបន្ថែមពីលើបងជំរឿនបន្តិចគាត់បានលើកឡើងតាក់ទងទៅនឹងរឿងបញ្ហាព្រំដែនយើងហើយបង្ហាញអំពីវិរៈភាពដងអាចខ្លានរបស់លោកគ្រូសាលាបឋមសិក្សាមួយដែលបាននាំកូនសិស្សរបស់ខ្លួននេះទៅមើលបញ្ហារឿងព្រំដែននឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាមនឹងចាប់ឥឡូវមិនដឹងថាយ៉ាងម៉េចហើយទេព័ត៌មានតាក់ទងរឿងហ្នឹងខាងរដ្ឋាភិបាល ឯកបៈសពថ្ងៃនេះគឺស្ងាត់ឲ្យជ្រាបតែដងនេះជាការប្រួយរបស់បរំរបស់យើងហើយបងប្អូនដែលកំពុងតាមដានទស្សនាក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅជាពិសេសអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាក៏ដូចជាអ្នកគ្រប់គ្រងគណៈបកប្រឆាំងផ្សេងផ្សេងបាទគិតពិចារណាខ្លួនឯងតកតងទៅនឹងរឿងបញ្ហាព្រំដែនរឿងផែនទីខ្ញុំជំរាបពីខាងដើមអញ្ចឹងឆ្នាំ2020មានចុះសន្ធិសញ្ញាបំពេញបន្ថែមហើយតកតងនឹងសន្ធិសញ្ញាបំពេញបន្ថែមទៀត ធ្វើឲ្យខ្មែរយើងបាទបាត់ផ្ទៃដីបាទបើនេះថាបាត់ផ្ទៃដីរហូតដល់4515គីឡូម៉ែត្រការ៉េពីព្រោះហេតុអីរដ្ឋាភិបាលសពថ្ងៃគេយកផែនទីຂະຫນាត1លើ25000ជាភាសាទូទៅយើងថា1លើ25000ណាបាទហើយផែនទីនៅក្នុងមាត្រា2នៅច្បាប់រដ្ឋធម្មនុញ្ញយើងប្រើ1លើ100,000បាទ1លើ100ប៉100 100,000បាទ1លើ100,000ណាបាទនៅពេលដែលរដ្ឋាភិបាលឯកបៈយក អាផែនទី1លើ25000នេះបាល់1លើ25000យកទៅប្រើ វាធ្វើឲ្យខ្មែរយើងបាត់ដី4515គីឡូម៉ែត្រការ៉េអញ្ចឹងសរុបផ្ទៃដីរបស់យើង ពី180,000បាទបានថាពី180,000 1035គីឡូម៉ែត្រការ៉េបងប្អូនតែងតែហៅថា181,035គីឡូម៉ែត្រការ៉េមកនៅសល់ត្រឹមបាទ1សែន 76520ម៉ែត្រការ៉េបាទ176,520គីឡូម៉ែត្រការ៉េបាទអានេះនៅពេលដែលរដ្ឋាភិបាលឯកបៈយកផែនទី ទៅប្រើជាមួយនឹងវៀតណាមមួយលើ25,000មួយលើ25,000អញ្ចឹងគិតពិចារណាខ្លួនឯងអ្នកគ្រប់គ្រងគណៈបកប្រជាជនបាទនិងអ្នកគ្រប់គ្រងគណៈបកប្រឆាំងខ្លះដែលតែងតែវាយគណៈបកប្រឆាំងដូចគ្នាបាទយកទៅគិតពិចារណាតើរឿងបញ្ហាប្រទេសជាតិរឿងបញ្ហាកង្វល់របស់ប្រជាពលរដ្ឋអ្នកណាជាអ្នកបង្កឡើងបាទ គិតពិចារណាខ្លួនឯងប៉ុន្តែចំពោះខ្ញុំ100%បងប្អូនគណៈបព្វជិជនមិនមែនខ្ញុំថាមិនបងប្អូនថាមើលឃើញជាក់ស្ដែងទាំងអស់គ្នាបាទណាវាវាជាការពិតហើយมันអាចបំភ្លៃប្រវត្តិសាស្ត្របានទេបន្ថែមទៅលើបងជំរឿនបន្តិចទៀតតាក់តងទៅនឹងរឿងបញ្ហាយើងព្រួយបារម្ភអានេះវាវាឃ្លាតពីប្រធានបទបន្តិចប៉ុន្តែយើងជាការព្រួយបារម្ភដែរភ្ជាប់អន្តរជាតិមកកម្ពុជាយើងបន្តិចបញ្ហារុស្ស៊ីនិងអ៊ុយក្រែនរឿងគ្រីមៀ លោកបណ្ឌិតកែមលីការលោកនៅមានអាយុជីវិតលោកធ្លាប់មានប្រសាសន៍ហើយរឿងដែលគ្រោះថ្នាក់សម្រាប់ជាតិយើងរឿងបញ្ហាតំបន់អភិវឌ្ឍត្រីកោណស្រុកខ្មែរយើងមានប្រមាណខេត្តបងប្អូនរតនគិរីមណ្ឌលគិរីស្ទឹងត្រែងកចេះ4ខេត្តតំបន់អភិវឌ្ឍត្រីកែនត្រីកោណជាមួយនឹងឡាវថៃអឺឡាវវៀតណាមអធិស្ឋានមិនថៃទេឡាវវៀតណាមកម្ពុជាបាទឡាវបាទវៀតណាមបាទកម្ពុជាយើងហ្នឹងបាទ នេះចំណុចនេះជារឿងរសើបបំផុតជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រជាពលរដ្ឋយើងទូទៅណាគណៈបព្វជិជនអ្នកគ្រប់គ្រងគណៈបព្វជិជនគិតពិចារណាត្រេះរិះឡើងវិញបាទកម្លាំងតបយើងបើនិយាយពីកម្លាំងតបខាងយោធាយើងក៏យើងនៅចាញ់ប្រៀបគេ សេដ្ឋកិច្ចក៏យើងទាបជាងគេចំនួនប្រជាជនក៏យើងតិចជាងគេហើយបើបងប្អូនថាយើងពឹងច្បាប់អន្តរជាតិច្បាប់អន្តរជាតិយ៉ាងម៉េចបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ដូចជា គណៈបតិជននឹងបានរំលោភសពបែបយ៉ាងហ្នឹងសិទ្ធិសញ្ញាបំពេញបន្ថែមឆ្នាំ1985 1982រំលោភសិទ្ធិព្រមព្រៀងកិច្ចទីក្រុងប៉ារីស1991បាទឥឡូវយកទៅគិតពិចារណាខ្លួនឯងជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាបាទសំលេងរៀងលឺបន្តិចហើយបាទនិយាយទៅមិនមែនខឹងទេបាទមិនមែនខឹងណាបាទចង់ឲ្យពុកម៉ែបងប្អូនគិតពិចារណាខ្លួនឯងបាទពួកខ្ញុំមកនិយាយពីបញ្ហាប្រធានបទតាក់ទងរឿងសង្គមរឿងអន្តរជាតិនេះគឺមិនមែនថាចង់បានមានកិត្តិ កិត្តិស័ព្ទកិត្តិនាមប្រជាប្រិយអីខ្លួនឯងទេខ្វាយខ្វល់ជាមួយនឹងពុកម៉ែបងប្អូនស្រឡាញ់ជាតិដូចពុកម៉ែបងប្អូនអញ្ចឹងបាទបានចូលរួមពីចម្ងាយអញ្ចឹងបាទសូមអរគុណបាទបាទសូមអរគុណបងទាំងពីរដែលបានចូលរួមនៅក្នុងកម្មវិធីវេទិកាសេរីដែលប្រធានបទរបស់យើង គឺយើងចង់បញ្ជាក់ប្រាប់ប្រជាជនថាទុកលំបាករបស់ប្រជាពលរដ្ឋសប្តាហ៍ថ្ងៃនេះគឺបង្កើតឡើងដោយគណៈបកប្រជាជននឹងដោយសារគណៈបកប្រជាជននឹងគឺជាជនដែលរំ លំមកនឹងអំណាចហើយដូចខ្ញុំបានចាក់វីដេអូប្រាប់បងប្អូនមុននឹងអញ្ចឹងអំពី Global Wellness បានរកឃើញនេះគឺក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសកម្ពុជាបើទោះជាមានភិកហ៊ុនបើកមុខហើយនឹងប្រើឈ្មោះអ្នក ដតីឲ្យរស់ស៊ីចំនួនខ្លួននឹងគឺសិទ្ធិរបស់របស់របស់បពពួកក្រុមគ្រួសារតកោហ៊ុននិងបពពួកនឹងតែម្ដងហើយជាចុងបញ្ចប់នេះខ្ញុំសូមផ្ដាំទៅដល់ប្រជាពលរដ្ឋជាពិសេសយុវជនបើសិនជាយើងជួបទុកលំបាកយើងមានវិបត្តិយើងត្រូវងើបតស៊ូឡើងហើយយើងត្រូវបញ្ចេញសម្លេងរបស់យើងហើយដូចបងប្អូន Nagavel អញ្ចឹង ហើយបើសិនជាយើងនៅស្ងៀមច្បាស់ជាទុកលំមាក់ហ្នឹងកាន់តែរីកធំឡើងធំឡើងនៅក្នុងសង្គមរបស់យើងឯងអញ្ចឹងបងប្អូនត្រូវចេះក្រោបក្រោបឈរឡើងមួយវិញទៀតបងប្អូនត្រូវចាំថាពេលដែលបងប្អូនឃើញគេឈឺចាប់ហើយបងប្អូនអត់ចូលរួមផ្សព្វផ្សាយអត់ចូលរួមជាសកម្មភាពអត់ចូលរួមជួយថ្ងៃណាមួយបងប្អូនច្បាស់ជាជួបទុកលំបាកដោយពួកគាត់ហើយគ្រាន់តែពេលនេះឬពេលណាដូចលោកបណ្ឌិតកែមលីអញ្ចឹងបើយើងមិនធ្វើពេលនេះទេថ្ងៃក្រោយទុកលំបាកហ្នឹងនឹងកើតឡើងលើយើងវិញហើយ យើងសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមតាមដានវេទិការបស់យើងទាំងពីរគឺរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលថ្ងៃសៅរ៍ភាគច្រើន គឺថ្នាក់ដឹកនាំនៃគណៈបក្សប្រជាជាតិគាត់នឹងចូលរួមនៅលើប្រធានបទសំខាន់សំខាន់ផ្សេងផ្សេងហើយនៅចុងបញ្ចប់នេះខ្ញុំសូមប្រាប់បងប្អូនម្ដងវិញទៀតគឺដោយសារភេកលោកប្រធានមានការរំខានពីការចូលមើលក៏ដូចជាការខុសផ្សេងផ្សេងសូមបងប្អូនចូលទៅក្នុង Facebook ឃើញបែបនេះហើយបងប្អូនចុចពាក្យ search នេះបងប្អូនឃើញពាក្យ search ទេសញ្ញា search នេះ បងប្អូនចុចមកហើយបងប្អូនវាឈ្មោះលោកប្រធានសាមណេស៊ីទៅដូចខ្ញុំខ្ញុំមិញខ្ញុំវាឈ្មោះលោកប្រធានសាមណេស៊ីយើងវាថាសាមណេស៊ីវាចេញបែបនេះមកបងប្អូនក្នុង Facebook ណាចេញបែបនេះមកហើយយើងចុចលើហ្នឹងទៅហើយយើងចូលមើលព័ត៌មានផ្សេងផ្សេងលើ page លោកប្រធានបានធម្មតាព្រោះដើម្បីជៀសវាងថានៅលើ wall របស់បងប្អូនហ្នឹង បងប្អូនមួយរយៈនេះខ្ញុំបានសួរបងប្អូនយើងជាច្រើននៅក្នុងប្រទេសកម្ពុជាគឺគាត់ប្រាប់ថាពេលដែលលោកប្រធានផុសគឺគាត់បានឃើញទេតើតែគាត់ចុចចូលពេញលោកប្រធានតែម្ដងទើបគាត់អាចឃើញព័ត៌មានអញ្ចឹងក្នុងដំណាក់កាលដ៏លំបាកនេះយើងគួរតែធ្វើបែបនេះទាំងអស់គ្នាដើម្បីឲ្យបងប្អូនបានឃើញព័ត៌មានរបស់លោកប្រធានជាធម្មតានៅពេលនេះខ្ញុំបាទសូមអរគុណបងទាំងពីរក៏ដូចជាប្រិមិត្តដែលបានចូលរួមវេទិកាសេរីនៅក្នុងសប្តាហ៍នេះបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងឱកាសក្រោយបាទសូមអរគុណសូមជម្រាបលាបាទ